តើការចាំជាតិមានពិតឬទេនឹងមកយើងនឹកឃើញរឿងសម័យពុទ្ធកាលក៏និយាយញឹកដែររឿងចាំជាតិហ្នឹងហើយសម័យបច្ចុប្បន្ននេះក៏មានអ្នកចាំច្រើនដែរនៅរស់ថ្មជួបហើយលោកតាបណ្ឌិតកុលភេងយើងហ្នឹងគាត់ចាំជាតិដែរតាគាត់ធ្លាប់និយាយហើយរឿងជារឿងពិតតែវាមិនចាំហូហែទាំងអស់គាត់ដឹងថាធ្លាប់ជាអីជាអីហើយវាប្រវត្តិហ្នឹងវាមានមែនអញ្ចឹងទៅហើយ អឺប្រពន្ធបាសក់ឌីដែលបើកឡានជូនអាត្មាត្នេះត្នោះហ្នឹងក៏ចាំជាតិដែរគាត់នៅនិយាយប្រាប់ច្បាស់ហើយគាត់ធ្លាប់ទៅរោផ្ទះគាត់កាលគាត់ពីជាតិមុនគាត់នៅភ្នំពេញហ្នឹង ទៅដល់ផ្ទះហ្នឹងទៀតផងអឺហើយអតីតកូនសិស្សអាត្មាមួយហ្នឹងក៏ចាំជាតិនិយាយ ទៅកូនគេទទួលស្គាល់វិញទាំងអស់ ថាពិតជាពុកគេពីមុនមែនគឹមសវណ្ណាសួរថាធัวកធัวមីកថាសរសេរដាក់ជើងមួមួយទៀតមិនត្រូវណាមិនមែនធัวមីធម្មមីកថាធម្មមីកថានិងធម្មកថា អឺប្រែតាមវេយ្យាករអឺខុសគ្នាបន្តិចធម្មកថាអាត្មាមិនមិនមិនចុះវិផត់អីផ្សេងកថាពោលនៅធរអីចឹងណាហើយដល់ធម្មីកថាអឺនេះសំណួរ សំណួរមួយទៀតអឺឈ្មោះកឹមកឹមអីកឹមនេះមើលអត់ស្ដាយកឹម NGQC កឹមហើយជាកម្ពុជាក្រមណាឈ្មោះហើយជាញោមនៅកម្ពុជាក្រមគាត់មានចម្ងល់សួរលោកចាស់គ្រូថាតើមានប្រសងកម្ពុជាក្រមមានចម្ងល់ថា ពេលដែលមាន គេមានយាយតាឈឺចាស់ចាស់ចិត្តស្លាប់ហ្នឹងលោកសូត្របាទីមក តាមានខុសឬត្រូវអាបត្តិដែរទេណាណាបញ្ជាក់សំណួរមិញឡើងវិញទឹកសដែកខុសកាលអត់បានទេសម្រាប់អ្នកបោសិតសាមណេរពិខុអីណាក្នុងកាលបាន ទឹកសដែកទឹកដូងទឹកតឡាចអីហ្នឹងជាមហាផលអឺសូត្រពេលណាក៏សូត្រទៅព្រោះគាត់ថាវាអឺបើយើងគាត់ថាយើងជ្រះថ្លានឹងព្រះសង្ឃលោកសិក្សារៀនសូត្រយើងចង់ស្ដាប់អីចឹងណា ដូចខកសាមណេរវត្តនិរតនារាមហ្នឹងលោកចាំបានតែមកអឺស្តតមាត់ចឹងទៅមានញាតិញោមគាត់ឧស្សាហ៍និមន្តទៅស្វាត់ជ័យនៅកម្មវិធីបុណ្យគាត់អីចឹងវាមិនជាតោះខអីទេពីព្រោះគាត់ចង់ស្ដាប់ត្រឹមតែជាការចង់ស្ដាប់ក៏ប៉ុន្តែបើយើងយល់ថាសូត្របារិមោក ទៅ ធ្វើឲ្យអ្នកនោះបានជាឬក៏អាចជួយលើកស្អីមកវិញអីចឹងអានឹងវាជាការយល់ខុស គ្រប់ធัวទាំងអស់បើសិនជាសូត្រដើម្បីស្ដាប់ដោយការជ្រះថ្លាអត់អីទេมันជាបញ្ហាអីទេធัวអីក៏ដោយអភិធម្មក៏ដោយវិន័យក៏ដោយស្អីក៏ដោយបើសិនបើយើងគ្រាន់តែចង់ស្ដាប់ដោយការជ្រះថ្លានឹងធัวវិន័យនោះពីព្រោះនៅក្នុងនឹងគឺសិតតែជាធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់បញ្ញត្តិមកបើស្ដាប់ដោយសេចក្តីជ្រះថ្លាទោះបីវាមិនមែនជាវិន័យរបស់យើងក៏ប៉ុន្តែយើងស្ដាប់ដោយសេចក្តីជ្រះថ្លាអត់មានបញ្ហាអីទេ កាលណាយើងវិនិច្ឆ័យរបស់មួយដោយមិនបានគិតសពជ្រុងជ្រោយយើងនឹងឃើញថាវាអត់ប្រយោជន៍មែនមែនមែនមែនមែនមែនមែនអឺដូចសម័យពលពតត្រូវបាត់ពុទ្ធសាសនាអញ្ចឹងនៅពេលនិយាយដំបងក៏គេយកសាសនានឹងបង្អាប់ខ្លះសរសើរខ្លះញាតិញោមដឹងយ៉ាងម៉េចបានពលពត អាចធ្វើឲ្យមនុស្សពាក់ខ្មៅទាំងអស់គ្នាស៊ីរួមគ្នាបានទេដំបងសរសើរ អាត្មាជួបចាស់ចាស់ដែលគាត់ជាបញ្ញវន្តសម័យហ្នឹងគាត់និយាយគាត់ថាដំបងឡើយនិយាយពីនិស្សិតណាស្ដាប់ទៅមួកក្បាលរហូតអ៊ូចឹងមែនអ៊ូចឹងមែនគាត់និយាយថាម៉េចអ្នកអប់រំណាដែលធ្វើសម័យហ្នឹងឲ្យទៅជាសម័យពលពតបានក៏គេយកពុទ្ធសាសនាជាគំរូដែរអញ្ចឹងពុទ្ធសាសនាល្អណាស់ប៉ុន្តែបើគេឆ្លៀតយកទៅធ្វើអាក្រក់ក៏បានដែរយល់ទេហ្នឹងហើយដឹងថាម៉េចទេអត់ដឹងទេ គេបញ្យលដើម្បីកសាងប្រទេសជាតិយើងគេបញ្យលណាយល់ណាដើម្បីកសាងប្រទេសជាតិយើងទល់តែមនុស្សហ្នឹងកុំខ្ជិះខ្ជាយយើងមើលប្រសងគេថាអញ្ចឹងយើងមើលប្រសងក្នុងមួយថ្ងៃអាហារពេញតែថ្ងៃត្រង់ឯងប្របឹកអាព្រឹកបន្តិចតួចទេតែមកពេលទេឃើញទេល្ងាចអត់ទេហើយគេបោកសរុបឲ្យមើលអាពេលល្ងាចហ្នឹងមនុស្ស10 ប្រហែល7លានហ្នឹងណាបើយើងអត់ស៊ីទាំងអស់គ្នាដោយប្រសងឃើញគេនិយាយអាបើបើហ្នឹងណាមិនដឹងចំណេញរត់ប៉ុណ្ណាហើយប្រសងអត់ឆាន់ល្ងាចហើយធ្វើការបានដូចគ្នាឃើញគេលើកអឺលើកលើកលើកវាយក្បាលឯងមកអាហ្នឹងណាមួយទៀតអាហ្នឹងចំណាយឥតប្រយោជន៍ហើយប្រសងលោកអញ្ចឹងហើយលោកឆាន់រួមគ្នាមានអីឆាន់ដូចគ្នាមានអីឆាន់ដូចគ្នាស្មើភាព មិនមែនជាសង្គមសក្តិភូមិមូលធម៌និយមទេឃើញទេសម័យបន្តិចមើលបងប្អូនសម័យបន្តិចមើលប្រសិន បើខ្មែរយើង រួមគ្នាហូបរួមគ្នាប្រហែលគ្នាដោយប្រសងណាតើជាតិយើងរីចម្រើនប៉ុណ្ណា ទៅវាកាត់បន្ថយអំណាអកមើលទៅអាអ្នក មានវិសីចេះអាអ្នកមានវិសីចេះអាអ្នកក្រវាអត់ឃើញព្រៀបធៀបឲ្យមនុស្សកាត់ក្តៅយល់ទេបើយល់មនុស្សខ្លះ អត់មានបញ្យលឲ្យមនុស្សកើតវិចារណញ្ញាណទេគឺបញ្យលឲ្យកើតចិត្តក្តៅដូចអញ្ចឹងអ្នកក្រចាប់ដើមគំនុំមួយអ្នកមានហ្មងឃើញអ្នកភ្នំពេញទៅគេស្លាប់ហ៎គឺដោយសារការបញ្យលមាត់នេះគឺជាអាវុធដ៏សាហាវណាស់យល់អត់យល់យល់អត់យល់យល់ថាម៉េចចុះឯងហ្នឹងហ่ะអមួយទៀតគេថាយើងមើលប្រសងមើលស្លៀកពាក់ដូចគ្នាចំណាយតិចបំផុត បើយើងកាត់បន្ថយពីអាអាម៉ូតឆែកម៉ូតឆាកម៉ូតស្អីហ្នឹងរៀងរៀងខ្លួនហ្នឹងអ្នកខ្លះ4 10 20កាផ្លេអត់ប្រយោជន៍បើយើងទាំងអស់គ្នារួមគ្នាស្លៀកដូចគ្នាតើយើងចំណេញលុយរត់បានប៉ុណ្ណាកសាងប្រទេសជាតិបានប៉ុណ្ណានិយាយសន្សំទាំងអស់ឃើញអត់ថារឿងបយលមនុស្សតែបយលស្ដាប់តែម្ខាងនឹងជឿទៅងាប់ហើយមានហេតុផលរបស់គេណាបើអត់ពុទ្ធសាសនាជាគំរូទាញទៅស្លៀកដូចគ្នាអត់បាន ទាញទៅស៊ីរួមគ្នាយើងអត់បានអើបបរទាំងអស់គ្នាយល់ទេយល់គេយកពីការលះបង់បោះប្រសងអត់ចង់បានអីច្រើនហ្នឹងហើយដល់ពេលថ្ងៃក្រោយយើងប្រាត្រាក់តួបច្ចុកបាយហ្មងអីធ្លាប់ទេធ្លាប់តន់ទេធ្លាប់ថាហ្នឹងណាដែលទៅជាស្លៀកខ្មៅតែមួយគេយកគំរូពុទ្ធសាសនា លើកសរសើរណាដល់បាន ក្នុងកណ្ដាប់ដៃវៃក្បាលឲ្យសឹកដល់អស់ យល់អត់យល់ទេយល់ទេអញ្ចឹងបានបច្ចិតដើរចេះតែផ្អៀងផ្អៀងផ្អៀងផ្អៀងអាត្មាមើលទៅ ស្រុកខ្មែរយើងអាត្មាមិនតន់ឃើញអ្នកណាដើរតាមផ្លូវកណ្ដាលឲ្យបានសោះចិត្តតែផ្អៀងផ្អៀងជ្រុលជ្រុលជ្រុលជ្រុលជ្រុលអាជ្រុលហ្នឹងឯងធ្លាក់ជ្រោះសំបីអ្នកធัวក៏ដោយរាល់ថ្ងៃហ្នឹងអ្នកដែលធัวមែនទេណាគេអត់ចេះស្ដាប់អាត្មាទេគេថាទេមកក្រេមិនដឹងធัวស្អីអញ្ចឹងឯងអាហ្នឹងអ្នកជ្រុល ធัวមែនតែនគឺស្ដាប់ហើយយកមកធ្វើក្នុងជីវិតដើម្បីជីវិតបានសុខស្ងប់និងចែកសេចក្តីសុខឲ្យអ្នកដទៃហើយបើស្ដាប់យូរទៅប្រកាន់ទៅប្រកាន់ទៅប្រកាន់ទៅនោះធัวស្អីបើអាត្មានិយាយថាភាកថាស្រឡាញ់ស្រីអាហ្នឹងធัวអត់លោកសងស្រឡាញ់ស្រីអាហ្នឹងធัวអត់ធัวអត់មិនដឹងអត់អង្គធัวគឺលោភៈពពុទ្ធក៏សំដែងដែរអាហ្នឹងសម័យមួយភិក្ខុសង្ឃមួយអង្គទៅឃើញនាងស្អី ខេមាមកវិញកាលណាដេកអត់ងើបដេកនឹកគេ3ថ្ងៃអានឹងធัวអត់អឺសេរីមាដេកនឹកគេ3ថ្ងៃរឿងអញ្ចឹងក៏ប្រពុតនិយាយដែរពុនថាអានឹងធัวអត់ធัวអីអកុសលធัวហើយអ្នកធัวហ្នឹងឯងដល់អាត្មានិយាយថាកើតពីហេតុកើតពីបច្ច័យជាកុសលាធម្មាជាអព្យាកតាធម្មាអានឹងបានគេហៅធัว ញាតិញោមអាធ្វើអីក៏ដោយកុំជ្រុលកុំជ្រុលយល់ទេកុំជ្រុលខ្មែរយើងមកពីជ្រុលហ្នឹងឯងបានធ្លាក់ជ្រោះយើងបន្តតែអ្នកដឹកនាំឯងហ្នឹងឯងអាត្មាអង្គុយបញ្យលក្មេងៗនៅកូរ៉េអីបានជឿអាត្មាបញ្យលអូយប្រទេសយើងវិញចេញចេះមកពីអ្នកដឹកនាំវិញចេះចេះចេះចេះថាគេហ្នឹងវាចឹងឯងប៉ិនអាយើងនេះហើយអ្នកដឹកនាំវាកើតពីមេឃមកអីហ៎ មកពីអ្នកទេសនាឡើងចេះចេះអើបើដឹងអាអ្នកទេសនាវាមិនកាត់រៀនទេសហ្មងមកទៅអញ្ចឹងណាក្រេទេសនានេះមិនមែនសម្រាប់អាត្មាឯណាគឺសម្រាប់មនុស្សគ្រប់គ្នា មានសិទ្ធកើតនៅលើទឹកដីនឹងមានសិទ្ធបញ្ចេញមតិមានសិទ្ធធ្វើការងារការពារដូចឃុំអញ្ចឹងឃុំមួយអាចមានសិទ្ធការពារសបុកវាមិនមែនសម្រាប់មេឃុំទេយល់ទេប៉ុន្តែយើងវាចេះតែកើតរោគអស់សង្ឃឹមមុនធ្វើអូយបើគេទៅអស់ហើយ អានឹងមិនតន់មិនតន់អ្វីផងហើយដើម្បីថែរក្សាដូចខ្មែរព្រឹកមិញខ្មែរប្រើពាក្យមួយថា បើខ្មែរយើង ធ្វើដូចសពថ្ងៃហ្នឹងណាកៃលូនអ្នកខ្លះអត់បានស្ដាប់អាត្មាព្យាករមិនប្រើតាទាយទេអាត្មាព្យាករថា ថ្ងៃក្រោយ ខ្មែរឡើងជាម្ចាស់ ទឹកដីនេះទៀតហើយប្រសិនបើចរិតខ្មែរដូចរាល់ថ្ងៃហ្នឹងណាខ្មែរឡើងជាម្ចាស់ទឹកដីនេះទៀតហើយ មិនបានថ្មថាថ្ងៃក្រោយខ្មែរលែងជាម្ចាស់នៃទឹកដីនេះទៀតហើយគឺខ្មែរកំពុងកាត់បន្ថយសមាជិកហើយទី1រត់ទៅស្រុកក្រៅទៅថៃទៅកូរ៉េទៅម៉ាឡេទៅអាមេរិកគឺថាគ្រប់ប្រទេសកំពុងតែភៀសខ្លួនចេញពីស្រុកខ្លួនឯងហើយចេញហើយចេញដូចអាត្មាអញ្ចឹងយើងយកមុនទៅនៅអាមេរិកយូរអាត្មាចេះនិយាយត្រង់ត្រង់គេថាខ្លាចអាត្មានឹងវាងាប់មុនអាយុ ខ្វះទេញាតិញោមព្រួយជំនួសអាត្មាមកអរគុណទេប៉ុន្តែនៅនិយាយសិនហើយអាត្មានិយាយហើយចិត្តដាស់តឿនអញ្ចឹងដាស់តឿនអញ្ចឹងញាតិញោមភ្ញាក់ខ្លួនគ្រប់គ្នាទៅអាចស្រោចស្រង់ពុទ្ធសាសនាប្រទេសជាតិយើងបានឥឡូវខួរក្បាលយើងលែងមានមោទនភាពខ្លួនឯងហើយបុណ្យជាតិខ្លួនឯងលែងមានមោទនភាពហើយវិសាកបោជាណាខ្មែរស្ងាត់ជ្រាបគុំតលោកអ្នកដឹកនាំតាមវត្តធ្វើឬគ្មានទេ គ្មានទេវត្តខ្លះស្ងាត់ជ្រាបទៀតគ្មានទេអញ្ចឹងអាត្មាមិនបាច់អាត្មាអាយុ100ឆ្នាំទៀតឬក៏200ឆ្នាំទៀតទេ តែប្រសិនបើយើងអត់កែប្រែពីនេះទៅទេណាថ្ងៃក្រោយសំបីតែភាពជាម្ចាស់ទឹកដីនេះក៏យើងឡើងមានដែរនៅពេលដែលយើងបាត់បង់ហើយអ្នកខ្លះកាលណាទេពីធោះអូយទៅខ្វល់អីរឿងហ្នឹងអនត្តាអេមើលច្បាស់ណាស់ចឹងអនត្តាគាត់ហ្នឹងគេទៅលួចមន់មួយមើល មកពីគេមិនតន់ប៉ះរឿងតខ្លួនរបស់គាត់គាត់ថាគិតតែធัวតែអត់លួចកបោគាត់មើលមែនអត់គ្រូធัวខ្លះណាណតាណតាអីនិយាយប៉ះបន្តិចងោមែនទេអណតាកុំគិតកុំគិតប៉ុន្តែនិយាយប៉ះបន្តិចចង់កែប្រែសោះហ្នឹងណាចាំមើលកូនចៅគេបាញ់ឯងដកបេអញ្ចឹងឃើញទេវាចិត្តទៅដើរជ្រុលអញ្ចឹងបាទអាត្មាថា ចេះតែដើរជ្រុលអញ្ចឹងបានអាត្មាកសាងជីវិតខ្លួនឯងអាត្មាអត់មានឲ្យប៉មិនប៉ពួកអីទេនៅកន្លែងអាត្មាអាត្មាដើរសំដែងធូបផ្សាយវសុចិត្ត20វសុហ៎ប៉ុន្តែអាត្មាដើរប្រហែលអ្នកតែអ្នកជូនឡានតោះខ្ញុំច្រើនអញញ៉ៃតោះស្រួលស្រួលស្រួលកុំញ៉ៃញ៉ៃទៅណាព្រិចព្រិចព្រិចព្រិចស្រួលអីស្មានអាគេទៅណាគេហែទៅជាមួយទៅជាមួយស្មានស្រួលខ្លួនណាស់ហ៎ ដើរទៅខ្លាចវាមិនសមខ្លាចទៅអញ្ចឹងចុះអញ្ចឹងចុះធ្វើតែប្រកបចិត្តគេនឹងអត់សេរីភាពប៉ុណ្ណាមែនទេនៅកាណាដាណាដែលមានឡានហែសារ៉ែនណារដ្ឋមន្ត្រីគ្មានទេមានតែចោមនុស្សឈួតហើយឡានពេទ្យឡានទឹកមានសារ៉ែនមានបលិសហែហ្នឹងមានតែមនុស្សឈួតចោដូចថាអីបានបលិសយាមខ្លាចចោវាលុយរត់តែបើសម្រាប់អ្នកធំអត់ទេអញ្ចឹង អាត្មាថាអនាគតលែងជាអញ្ចឹងទៀតហើយដោយសារអីដោយសារយើងមើលគ្នាយើងកាន់តែតិចខ្មែររងថ្ងៃមិនកាន់តែច្រើនទេណាគ្នាយើងកាន់តែតិចមែនមែនមែនមកវត្តក៏កាន់តែតិចដែរមែនឃើញអត់ឃើញសំបីតែអាត្មាធ្វើសំណង់ធ្វើអីហ្នឹងរសជាងក៏លែងសូវបានដែររត់ទៅថៃអស់ហើយញញោមណាធួអីថ្ងៃហ្នឹង ធូរអញ្ចឹងអញ្ចឹងត្រូវទេសឲ្យញឹកបន្តិចណាបើមិនអញ្ចឹងថ្ងៃក្រោយវត្តហ្នឹងក៏អស់ដែរណាមែនណាមែននៅពេលដែលយើងអស់សេរីភាពហើយយើងអស់ភាពជាម្ចាស់ហើយអ្នកអាផ្សាយធួនឹងក៏លែងឲ្យផ្សាយដែរអាបសុនឹងក៏គេលែងឲ្យផ្សាយដែរមើលមើលទឹកដីយើងនៅកន្លែងណាដែលគេគ្រប់គ្រងបានហើយមានសេរីភាពទៅនិយាយទៀតទេអត់ទេកុំថាអូយធួធួធួធួអាធួនឹងវាមិននិយាយទៀតណាត្រូវដឹងចឹងណា យល់អត់យល់ហើយអាត្មាមកនេះមិនមែនមកប្រកាសគណៈបកទេ គឺគ្រាន់តែមកឲ្យញាតិញោមចេះទទួលខុសត្រូវថាខ្លួនឯងជា ខ្មែរជាម្ចាស់ទឹក ដី ចេះថែរក្សាអ្វីដែលមានវប្បធម៌ប្រពៃណីតាំងពីការជំរាបសួរនឹងអសតកាពីហ្នឹងយល់ទេមិនបាច់ទៅធ្វើអីធំឯងកុំគិតភ្លឹបនោះអាធំមកជួនកាលមនុស្សអត់ឃ្លាននៅជុំវិញយើងយើងអត់ចេះចែករំលែកទេចាំខ្ញុំបានធ្វើយុរដ្ឋមន្ត្រីសិនងាប់ ហើយប្រហែលឆ្នាំទៀតឃើញទេមនុស្សខ្លះអញ្ចឹងណានៅពេលណាដែលយើងបង្រៀនមនុស្សថាឲ្យចេះចែករំលែកគ្នាទៅអ្នកកំសត់ទូរគាត់ហ្នឹងណាគឺថាកាលណាប្រទេសនៅតែអញ្ចឹងវាជួយមិនអស់ទេចាំឈ្នះសិនចាំឈ្នះសិនចាំឈ្នះឆ្នោតសិនងាប់ហើយហើយតម្រុំតែឈ្នះឆ្នោតហ្នឹងចាំកាលបានស៊ីហ៎ យើងជួយក៏ជួយប៉ុន្តែជាមួយនឹងការជួយសូមឲ្យជួយផ្នែកស្មារតីបន្តគ្នាអញ្ចឹងបានសង្កហធម៌មាន4ជាការពិតឯខ្មែរយើងជួយខ្វះមួយចំណុចបើថាឃើញអ្នកក្រជួយជួយតែរបស់ស៊ីសុទ្ធជួយតែរបស់បរិភោគសុទ្ធជួយរបៀបនេះអត់ចំណេញមែនបានឆ្អែតមួយផ្លេតប៉ុន្តែយើងមើលខាងបរទេសវិញគេមកជួយស្អីក៏ដោយសូម្បីគេមកបាក់ធនាគារក្នុងនាមជាអ្នករស់ស៊ីក៏ដោយតែគេអត់ដែលភ្លេចថាខ្លួនគេជាស្អីទេ នឹងខ្មែរខ្ញុំណែគ្រាន់តែប្រកេនគំនិតខ្លះហើយនៅញាតិញោមគិតហេតុអីបាន ជាគេចេះតែមានខ្មែរយើងថាក្រអ្វីក្រចោះកុំឲ្យក្រគំនិតសំបីតែក្រុមហ៊ុនខ្លះក៏គេរើសរឿងនឹងដែរសំបីយើងជាប៊ូឌីសទៅប្រឡងជាប់គេអត់សុំលក្ខខណ្ឌអីច្រើនទេគេសុំឲ្យតែយើងអរគុណព្រះគេទេសុំតិចប៉ុណ្ណឹងយើងធ្វើបានធ្វើមិនធ្វើបានហើយហើយយើងកំពុងក្រផង ប្រាក់ខែបាន4 500ធ្វើតេស្តជាប់ទៀតហើយទៅថោកទេពអីគ្រប់ព្រះគេបន្តិចមិនធ្វើតែនឹងជាចំណុចចាប់ដើមយល់ទេបន្តិចបន្តិចគេអត់យកទាំងផ្ទាំងទាំងផ្ទាំងទៅទេគេចេះណាហើយខ្មែរខ្លះនិយាយពីខូចថាចូលទៅយេស៊ូនឹងចូលទៅតែយកលុយទេហើយអញមកវិញហើយណែបើចូលរបៀបហ្នឹងអាត្មាថាមិនបាច់យេស៊ូជេរអាត្មាថាមុនគេហ្មងនឹងជាចរិតខូចជាចរិតខូចបើថាទៅទៅតែហ្មងទៅ កុំឲ្យគេដៀលដល់អាត្មាទៀតគេថាពូជខ្មែរខូចណាស់ថាចូលទៅតែយកលុយទេហើយយកលុយគេហើយមកវិញហើយល្បិចអាក្រក់ញាតិញោមហ៎កុំសង្ឃឹមថាយើងទៅបោកគេបានយើងកើតឃើញត្រឹម5នោះគេគិតឃើញដល់20ប្រសិនបើគណិតគេមិនខ្ពស់ទេណាគេរលុយឲ្យយើងមិនបានទេយល់អត់យល់យល់អត់លោកយាយខ្មែរយល់ កាលណាបើគេនាំបានស្អីមួយមកជាសេដ្ឋកិច្ចមួយមកហើយអញ្ចឹងបានយើងថាអូយអណាស់បានគេជួយពាក្យថាជំនួយទោះបីមិនចំណងកាយក៏ចំណងចិត្តដែរចាំពាក្យអាត្មាឲ្យច្បាស់តើអាត្មាងាប់ទៅលេងបាននិយាយពាក្យថាជំនួយបើមិនចំណងកាយក៏ចំណងចិត្តដែរយើងរឹងប៉ុណ្ណាសម្រាប់ខ្លួនឯងនៅពេលដែលយើងអត់តន់ទទួលការជួយពីនរណាម្នាក់មើលតែខ្លួនយើងម្នាក់ទៅ ដល់ពេលនរណាម្នាក់ជួយអីយើងច្រើនណាយើងក្រែងចិត្តគេចាប់ផ្ដើមក្រែងចិត្តគេទៅហ่ะនៅនឹងធ្វើអីតិចតួចលែងហ៊ាននិយាយបាត់ឃើញទេនឹងដែលស្មាថាកាលណាយើងជួយទទួលការជួយពីគេជាពិសេសគឺជួនជាតិដតីក្រៅពីយើងណាបើមិនចំណងកាយក៏ចំណងចិត្តដែរយើងមើលតែប្រុសថ្ងៃវល័យឋានអីវល័យស្អីថាលេត្រ Valentine's Day ណា Valentine's Day ហ្នឹងណា កូឡាបមួយតងកូឡាបមួយតងហ្នឹងណាបើអត់សួរតទៅទៀតថាមួយទៀតសរាយតដែលនឹងសួរថាមួយទៀតចង់សួរថាតើតេះឌីលមនុស្សដែលគួរតេះឌីលហើយនឹងជេរមនុស្សដែលគួរជេរ ឡើងឋានសួគ៌ដោយគេចាប់ដាក់តើប្រធមមានបរិញ្ញចឹងអត់បរិញ្ញបានតែពាក្យកដាលទេយើងថាលើសពាក្យកដាលព្រះអង្គនិយាយត្រឹមតែពាក្យតេះដៀលតែព្រះអង្គអត់បាននិយាយពាក្យជេរទេនៅក្នុងអង្គតរនិកាយចតុកនិបាតហ្នឹងព្រះអង្គត្រាស់ថានិន្ទាបុគ្គលដែលគួរនិន្ទាសរសើរបុគ្គលដែលគួរសរសើរឡើងឋានសួគ៌ដោយគេលើក ទៅដាក់នឹងព្រះអង្គថាអញ្ចឹងមែននិន្ទាបុគ្គលដែលមិនគួរនិន្ទាមានន័យថាបុគ្គលគួរសរសើរទេតែយើង បែរទៅ ជានិន្ទាព្រោះការចំណែនជាដើមសរសើរបុគ្គលដែលគួរនិន្ទាទៅវិញបុគ្គលអាក្រក់ទេតែយើង ទៅសរសាអានឹងធ្លាក់នរកដោយគេចាប់ទម្លាក់នេះថ្ងៃមុនដូចខ្មែរបកស្រាយណារឿងហ្នឹងហ្នឹងប៉ិននិយាយតិចទៀតចុះដើម្បីតបទៅឲ្យគាត់ស្ដាប់វិញ អាត្មាចង់សង្កត់ធ្ងន់សរសើរបុគ្គលដែលគួរសរសើរបុគ្គលដែលគួរសរសើរនឹងទោះបី បុគ្គលនឹងល្អមែនក៏ដោយ ហើយយើងសរសើរសមគួរមែនក៏ដោយប៉ិនត្រូវមើលលើចិត្តយើងទៀតឧទាហរណ៍ថាព្រះ សម្មាសម្ពុទ្ធជាបុគ្គលគួរសរសើរហើយឬក៏បុគ្គលម្នាក់ជាបុគ្គលល្អហើយ យើងក៏សរសើរប៉ុនចិត្តនឹងអត់ល្អទេចិត្តរបស់យើងនឹងអត់ល្អទេសរសើររបស់យើងនឹង ដើម្បីអែបអបដើម្បីបានអ្វីមួយយ៉ាងសរសើរប៉ុន្តែសរសើរនេះមិនមែនព្រោះឃើញ អំពើល្អដែលគាត់ធ្វើទេ ព្រោះឃើញបុគ្គលនឹងល្បីបុគ្គលនឹងមានមុខមាត់អញ្ចឹងសរសើរអែបអបគាត់ទៅគាត់នឹងរាប់អានអញនឹងលើក ស្ទួយអញដើម្បីបានចេះចោះអានេះមែនអានឹងគេហៅថាអែបអបវ័យអែបស៊ីអបអញ្ចឹង វាគ្មានអីក្រៅពីមើលផ្លូវចិត្តដដែលនិន្ទាបុគ្គលដែលគួរនិន្ទាមែនឥឡូវឃើញថាបុគ្គលហ្នឹងអាក្រក់ហ่ะយើងក៏និន្ទាស្ដាប់មកពីក្រៅថាអឺបុគ្គលហ្នឹងសំតនិន្ទាអញ្ចឹងមែនប៉ិននិយាយពីចិត្តយើងអ្នកនិន្ទានេះនិន្ទាដោយសេចក្តីខឹងស្អប់អានឹងមិនចូលក្នុងវងដែលព្រះអង្គសម្ដែងទេអញ្ចឹងយើងកុំឲ្យយកពាក្យព្រះសម្មាសម្ពុទ្ធថានិន្ទាបុគ្គលដែលគួរនិន្ទាឲ្យតែបុគ្គលណាអាក្រក់គិតតែនិន្ទាដោយសេចក្តីខឹងស្អប់ដោយគំនុំគុំគួនហើយយើងថា អានឹងត្រូវតាមពុទ្ធឡើងឋានសួគ៌អូកុនណាកុនហ្មងយល់ទេនឹងកុំអាងលេះពាក្យព្រះអង្គថាអញ្ចឹងចេះតែនិន្ទាគេអត់ទេ មិនអញ្ចឹងទេទោះបីជានិន្ទាបុគ្គលអាក្រក់មែនក៏ដោយដោយព្រះអង្គនិន្ទាទេវតតព្រះអង្គមិនមែនខឹងទេវតតទេទី1ចង់ឲ្យបុគ្គលនោះដឹងខ្លួនទី2កុំឲ្យអ្នកដទៃយកតម្រាប់តាម នេះប្រយោជន៍នៃការនិន្ទាបុគ្គលដែលគួរនិន្ទាចុះបើយើងខឹងអត់មានគោលដៅថា ឲ្យគេកែខ្លួនទេ ហើយក៏មិនមែនជាការហាមអ្នកដទៃមិនឲ្យធ្វើតាមដែរហាមអ្នកដទៃមិនឲ្យរាប់អានទីហោថាឃើញលោកមួយហ្នឹងគូសត្រូវយើងយូរហើយស្រាប់ថ្ងៃក្រោយមកលោកហ្នឹងមាន ទោសអីមួយគួរឲ្យចាប់កំហុសបានអញ្ចឹងនាំគ្នាត្រួតលើកកំហុសចុះកសែតចឹងទៅធ្វើឲ្យលោកហ្នឹងកុំឲ្យមានមុខរស់តទៅទៀតមិនមែនអញ្ចឹងទេមិនមែនអញ្ចឹងទេអញ្ចឹងមិន ពាក្យព្រះអង្គនេះសិក្សាមិនស្រួលដោយព្រះអង្គថា សិក្សាវិន័យព្រះបរិយត្តិធម៌ទាំងអស់ហ្នឹងណា សិក្សាមិនស្រួលដូចចាប់ពោះពីកន្ទុយឬពីខ្នងអញ្ចឹងវាត្រឡប់ចិត្តខ្លួនឯងគឺការយល់ច្រឡំយល់ទេគឺការយល់ច្រឡំសិក្សាវិន័យមិនល្អមើលងាយគេខ្លួនឯងធ្វើ ត្រឹមត្រូវទៅឃើញគេធ្វើមិនត្រឹមត្រូវមើលងាយគេ អាមើលងាយគេនឹងហើយ ជា កំហុសថ្មីមួយទៀត គេធ្វើខុសវាខុសហើយយើងធ្វើត្រូវវាល្អហើយតែត្រង់ដែលយើងត្រូវគេខុសបង្កើតការមើលងាយគេកំហុសថ្មីមួយទៀតជាកំហុសថ្មីរបស់យើង ត្រង់ដែលយើងមើលងាយគេធូរមើលងាយមិនមែនធូរល្អណាមើលងាយមើលថោកគេតែដៀលគេថាគេវាបង្កើតអាលងឹតទាំងថ្ងៃអីចឹងហើយនឹងសើអនុលក់អនុរក់អស់អញ្ចឹងធូរមើលងាយគេស្អីនឹងលើកកម្ពស់ខ្លួនឯងជាអកុសល គេខុសវាខុសហើយយើងត្រូវ ល្អហើយ តែយើងខ្លាយទៅជាអាក្រក់វិញត្រង់ដែលយើងមើលងាយគេហ្នឹងហើយប្រៀបធៀបដូចអ្នកមានអ្នកក្រអញ្ចឹងសុភាសិតបុរាណក្តីការអប់រំក្តីឲ្យយើង ប្រឹងប្រែងរកទ្រព្យសម្បត្តិឲ្យយើងមានបានឃើញទេឲ្យយើងមានបាន ពាក្យបដែបដៅរបស់ចាស់ទុំរបស់គ្រូបាអាចារ្យអញ្ចឹងការប្រឹងប្រែងនាំឲ្យមានទ្រព្យអីចឹងចឹងចឹងចឹងចឹងយើងមាន ល្អហើយ ប៉ុន្តែតែយើងមានមើងងាយអ្នកក្រអានឹងជាកំហុសមួយទៀតយល់ទេហ្នឹងហើយជាកំហុសថ្មីមួយទៀតយើងល្អគឺល្អហើយ យើងធ្វើត្រូវគឺល្អហើយអ្នកដតីធ្វើខុសវាខុសហើយត្រង់ដែលយើងមើងងាយគេអានឹងជាកំហុសមួយទៀតអញ្ចឹងបានបុរាណយើងលើកពាក្យមួយថាម៉េចមានរក្សាខ្សត់ដូចសម្ពុតពត់ពីក្រៅប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសម្បានឃើញណាមានរក្សាខ្សត់ មិនមែនឲ្យអ្នកមានមើងងាយអ្នកក្រទេយើងមានហ្នឹងតម្លៃថ្លៃធ្នូរបស់អ្នកមានគឺត្រង់តែចេះអនុគ្រោះអ្នកក្រយើងត្រូវមានអ្នកបម្រើត្រូវមានកម្មករឃើញទេអ្នកទាំងអស់គ្នាហ្នឹងដូចសម្ពុតញាតជុំវិញយើងហ្នឹងដូចសម្ពុតខោអាវយើងអញ្ចឹងតែ ប្រសិនបើយើងអត់ថែរក្សានេះទេមានតែម្នាក់ឯងដូចដើរស្រាតអត់មានញាតសម្ដីអាក្រក់ជេរបចោគេអីចឹងទៅញាតជុំវិញគេអត់ស្រឡាញ់ គេអត់ស្រឡាញ់យើង ដូចដើរស្រាប់ចឹងមានដល់លហឹកប៉ុន្តែអត់មានញាតិមិត្តស្រឡាញ់នឹងដូចដើរស្រាតមានមែនប៉ុន្តែគាត់ធ្វើល្អចំពោះ អ្នកក្រែងក្រមិនប្រកាន់ខ្លួនមិនមែនអ្នកចឹងទៅក៏គេគោរពស្រឡាញ់គ្រប់គ្នា អាចជួយតាមធនធាន អាចមានអវ៉ាតល្អល្អឲ្យគំនិតកលឹះរស់ស៊ីអីដល់អ្នកដតីចឹងទៅហ្នឹងអ្នកក្រជំវិញខ្លួនយើងហ្នឹងដូចជាសម្ពុតខោខោអាវចឹងអ ប្រាជ្ញរសាខ្លៅប្រាជ្ញនឹងណាគេដែលគេលើកធ្វើជាអ្នកប្រាជ្ញឬក៏បានឈ្មោះថាជាអ្នកប្រាជ្ញជាបណ្ឌិតនឹងគឺសម្រាប់អប់រំសម្រាប់ជួយផ្ដល់គំនិតយោបល់ដល់អ្នកខ្លៅអ្នកលងងហើយបើយើងបានចេះទេជេតេះដៀលគេសិតអាលងឹតទាំងថ្ងៃអាលងងអាលងងមកពូជអឺជេប៉ុណ្ណេះគេឈប់ហៅអ្នកប្រាជ្ញហើយវាអស់តម្លៃអ្នកប្រាជ្ញហើយ ប្រាជ្ញរក្សាខ្លៅដូចសំពើនៅសំប៉ាន សំពៅវាធំមែនប៉ុន្តែมันអាចចូលទៅដល់ច្រាំងបានទេ ត្រូវពឹងសម្បានទូកតូចតូចហ្នឹងចូលទៅទិញនេះទិញនោះម្ដងម្កាលមិនចឹងមិនចឹងហ្នឹងហើយឬក៏ពេលសំពៅហ្នឹងលិចទៅ វានៅមានអាទូកសម្បានតូចតូចហ្នឹងមនុស្សជិះលើហ្នឹងវាមិនងាប់អស់ចុះបើយើងមិនមានសម្បានទេប្រកែតែម្នាក់ឯងទៅអត់អប់រំគេអត់បរៀនគេវាមានពូជអ្នកចេះដឹងណាតទៅទៀតវាមិនអស់វាមិនអត់ មិនអញ្ចឹងហ្នឹងហើយអញ្ចឹងប្រាជ្ញរសាខ្លៅរសាខ្លៅហ្នឹងគឺត្រង់ដែលជួយបង្ហាត់បងបង្រៀនគេហ្នឹងណាជួយប្រាប់គេហ្នឹងឲ្យបើគ្នាល្ងងឲ្យបើមិនប្រាប់បានអីបាត់ល្ងងអេងឯងបានតែចេះជេរតែគេដកវាមិនអញ្ចឹងទេយល់អត់អញ្ចឹងសរុបមកវិញថារឿងជេរព្រះអង្គអត់មានបរិញ្ញាឲ្យជេរទេជេរព្រោះហេតុអីក៏ដោយ ជេរអាស្ដេចអាមន្ត្រីទោះបីឈ្មោះល្អអឺជេរណែអាមនុស្សល្អអឺឯងនឹងវាល្អហើយឯងនឹងវាគ្រាន់បើហើយឯងនឹងវាល្អខ្ញុំនឹងវាអន់និយាយដោយដល់ពាក្យផ្ដឺឌឺណាដល់ទៅពេលគេស្ដីថាអើខ្ញុំនឹងវាខុសឯងនឹងវាត្រូវនឹងក៏ចាត់ចូលពាក្យជេរដែរបើឈឺគេអត់ជេរគេអត់ថោកទេអីទេថាគេល្អប៉ុន្តែអាបៀបដែលនិយាយអត់ដែលនិយាយអត់ អើអាណាខុសខុសនឹងខ្ញុំមកឯងនឹងវាល្អហើយឯងវាត្រឹមត្រូវហើយពូជឯងនឹងវាត្រឹមត្រូវហើយអញ្ចឹងក៏ចាត់ជាពាក្យជេរដែរអញ្ចឹងមើលចិត្តរបស់យើងទៅយើងនិយាយនឹងវាអួលប៉ុណ្ណាពេលនិយាយប៉ុណ្ណឹងណាអួលណាក្តៅណាមិនឲ្យគេត្រូវមែនទេណានិយាយបញ្ជួសនិយាយបញ្ឈឺផ្ដឺតែវាអត់រួចពីពីការតាមដានចិត្តរបស់យើងទេយល់ទេ ហ្នឹងហើយហ្នឹងហើយអញ្ចឹងដែលថាតេះដៀលបុគ្គលដែលគួរតេះដៀលឡើងឋានសួគ៌ដោយលើកទៅដាងទល់តែចិត្តហ្នឹងកើតកុសលបើចិត្តខឹងនរកដដែលហ្នឹងម្ដងទៀតថាតេះដៀលបុគ្គលដែលគួរតេះដៀលបើចិត្តខឹងជាមួយ នឹងពាក្យតេះដៀលគឺជាបាបប៉ុន្តែបើមានបំណងពីរដូចអានិយាយអញ្ចឹងមិនដូចអានិយាយព្រះអង្គថាហ្នឹងហើយ ទី1ឃើញអ្នកដតីធ្វើខុសហ្នឹងមានចិត្តមេត្តាឃើញថាអគ្នាកំពុងតែដើរផ្លូវខុសដូចយើងឃើញមនុស្សបើកឡានងក់កំពុងចិត្តធ្លាក់ជ្រោះអញ្ចឹងណាយើងស្រែកប្រាប់នេះមិនមែនស្រែកឲ្យវាធ្លាក់ប្រមងទេស្រែកឲ្យគេភ្ញាក់ណាអញ្ចឹងដាស់សតិកុំឲ្យហ្នឹងហើយដូចគេបំរុងលេបឆ្នាំពុលអញ្ចឹងណាយើងឃើញស្រែកវ៉ាស់ទៅថាកុំលេបអានឹងឆ្នាំពុលទេ តែចិត្តយើង អត់មានខឹងទេយល់ទេចិត្តយើងមានខឹងទេពីព្រោះអាណិតគ្នាខ្លាចគ្នាពុលងាប់ ដូចយើងឃើញមនុស្សធ្វើអាក្រក់យើងនិន្ទាចំពោះអំពើដែលគាត់ធ្វើវាមិនល្អវិញចេះចុះខ្លាចគាត់នឹងវាគ្រោះថ្នាក់ត្រូវជាប់ទុកជាប់ទោសធ្លាក់នរកអីចឹងទៅណាអានិន្ទាបែបនេះទេដែលថាឡើងឋានសួគ៌ដូចគេលើកទៅដាក់ឲ្យទៅបានព្រះឋាននិន្ទាបុគ្គលឬគុណនិន្ទាអាណាធ្វើខកអញ្ជេពេញទៅវត្តមិនអញ្ចឹងទេយល់ទេសរសើរក៏ដូចគ្នាសរសើរបុគ្គលដែលគួរសរសើរវាទល់តែចិត្តកុសលដែរទី1 ឃើញថាអអំពើរបស់គាត់ធ្វើនឹងពិតជាល្អមែនទី2គាត់បាន គេទទួលរាប់អានច្រើន យើងឃើញថាផលដែលត្រូវបានអដែលគាត់បានល្អអញ្ចឹងហ្នឹងព្រោះតែអំពើល្អដែលគាត់បានធ្វើអត់ចំណែននេះហើយក៏សរសើរសរសើរទី1លើកទឹកចិត្តគាត់ឲ្យគាត់ធ្វើល្អតទៅទៀតទី2ដើម្បីឲ្យអ្នកដតីហ្នឹងយកគំរូតាមគាត់ថានឹងពិតជាល្អមែន មុននឹងចូលមេរៀនមានសំណួរខ្ញុំកណាជាសមណនិស្សិតនៅពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមសំណួរសួរថាមានញោមម្នាក់សួរខ្ញុំកណាថាហេតុអ្វីបានជាព្រះសង្ឃសូត្រថាព្រះពុទ្ធដូចអាទិត្យបើព្រះអាទិត្យក្រៅម៉េះម៉េះមិនក៏ដូចព្រះអង្គទៅជាព្រះអាទិត្យវិញណា យើងយើងរៀនសូត្រចឹងណាលោករៀនព្រះពុទ្ធដូចអាទិត្យឧត្តមពិតជាងពួកជនធัวដែលប្រៀបធៀបព្រះអង្គដូចព្រះអាទិត្យហ្នឹងមានច្រើនកន្លែងណាមានច្រើនដូចជានៅ ក្នុងឧបមាគុណបរតនត្រ័យក៏ប្រៀបធៀបដែរព្រះពុទ្ធដូចជាព្រះអាទិត្យព្រះធัวដូចជាពន្លឺព្រះអាទិត្យហើយនៅក្នុងធัวដែលសូត្រថា ព្រះពុទ្ធដូចអាទិត្យឧត្តមពិតជាងពួកជនកំចាត់នៅមោហនណាមោហនមោហន្តកាគឺមោហៈអវិជ្ជាលងិតភាពលងិតគឺមោហៈនេះឯងអញ្ចឹងព្រះអង្គដូចព្រះអាទិត្យបំភាយផ្សាយរស្មីគឺព្រះធម៌ដើម្បីអីដើម្បីកំចាត់បងនៅភាពងងឹតគឺអវិជ្ជាអញ្ចឹងទេមិនយកកលែងក្តៅម៉េះម៉េះទេហ្នឹងគឺ អឺហើយដោយជាបរិស័ទ4ចម្ពោះហ្នឹងក៏ព្រះសម្មាសម្ពុទ្ធប្រៀបធៀបដូចព្រះអាទិត្យដែររីឯពន្លឺរស្មីរបស់ព្រះអាទិត្យដោយពធព្រោះការឈូកកាលណាលូតផុតទឹកមកត្រូវពន្លឺព្រះអាទិត្យទៅក៏រីកផ្កាជាច្រើនត្រូវរីកទៅដោយពន្លឺព្រះអាទិត្យអញ្ចឹងគឺថាត្រង់ចំណុចនេះពន្លឺនៅក្នុងលោកនេះ ក្រៅពីពន្លឺបញ្ញាណាពន្លឺដែលត្រូវមើលឃើញដោយភ្នែកស្អីដែលថាជះបានខ្លាំងជាងព្រះអាទិត្យនោះគ្មានទេអញ្ចឹងពេលយប់មានពន្លឺព្រះអាទិត្យទេអត់ទេយើងសង្កល់ថាយប់មកពីអត់ពន្លឺព្រះអាទិត្យនឹងឯងបើមានពន្លឺព្រះអាទិត្យយើងមានហៅថាយប់ណាតាមពិតព្រះអាទិត្យនៅតែភ្លឺជានិច្ចចឹងបើគ្រាន់ថាផែនដីវាវិលទៅវាមកខាងប៉ះព្រះអាទិត្យទៅក៏ភ្លឺទៅខាងណាមិនប៉ះពន្លឺល្ងឹតទៅ អញ្ចឹងភាពងងឹតនេះឲ្យតែខ្វះពន្លឺព្រះអាទិត្យគឺងងឹតហើយតាមពិតនឹងយប់ថ្ងៃវាគ្មានទៅទៀតកំពុងតែក្តៅក្តៅធ្លាក់ភ្លៀងមកប៉ុន្តែភ្លៀងដំបូងស្រួមស្រួលឈឺទៀតវាឈួលដីមន់អីមន់ជ្រូកអីច្រើនតែធ្វើទុកងាប់ពេលហ្នឹងឈួលដីហ្នឹងហើយដូចថាឧបមាធัวប្រហែលថ្ងៃនេះថាកំពុងតែក្តៅក្តៅទឹកមកដល់ឈូ ណាដល់ធ្លាក់យូរបន្តិចបានវាផ្សំអញ្ចឹងមិនជាអីទេបញ្ហាកម្មរបស់បកណាសាកសួរនេះដែលប្រៀបធៀបព្រះសម្មាសម្ពុទ្ធជាព្រះអាទិត្យហ្នឹងគឺត្រង់ដែលព្រះអាទិត្យបញ្ចេញនៅរស្មីរស្មីគឺព្រះធម៌ណារស្មីហ្នឹងបានកំចាត់បងនៅភាពអន្តការអន្តការប្រែថាភាពងងឹតឃើញទេនៅក្នុងធម៌ហ្នឹងលោកប្រែ ជាកាបមែនប៉ុន្តែប្រែពីរោះព្រះពុទ្ធដូចអាទិត្យ ដោយព្រះអាទិត្យហ្នឹងឧត្តមពិតជាងពួកជនកំចាត់នៅមោហនឲ្យចិញ្ចាសពកិលេសណាមោហនកាត់បត់មកមោហៈនិងអន្តការណាមោហនធកៈនៅភាពងងឹតគឺមោហៈអញ្ចឹងក្រៅពីពន្លឺព្រះធម៌នេះធ្វើម៉េចដើម្បីកំចាត់បងបាននៅមោហៈកើតមោហៈដែលមិនដឹងសភាវៈធម៌ណាណា វិជាក្នុងលោកនេះធ្វើម៉េចនឹងកំចាត់បងនៅមោហៈនឹងកើតអត់កើតទេ វិជារបស់ព្រះធម៌នេះគឺមើលទៅធ្លុះគ្រប់សភាវៈទាំងអស់ដល់ទៅមានពន្លឺព្រះធម៌មកសត្វលោកនឹងបើកភ្នែកភ្នែកអីភ្នែកបញ្ញាណាមិនមែនមង្សច្ចៈខទេព្រះអាទិត្យមែនតែនគឺជាដុំភ្លើងមួយ ហើយក៏ជះនៅពន្លឺកម្ដៅមក ហើយយើងមានមង្សចក្ខុគឺភ្នែកមិនងងឹតនេះក៏មើលឃើញពិភពលោកនេះនេះជាការប្រៀបព្រះពុទ្ធដោយអាទិត្យហ្នឹងមិនមែនព្រះពុទ្ធគឺអាទិត្យទេអញ្ចឹងណាព្រះពុទ្ធដោយព្រះអាទិត្យមិនមែនព្រះពុទ្ធគឺព្រះអាទិត្យទេគ្រាន់តែប្រៀបធៀបអញ្ចឹងព្រះពុទ្ធដោយព្រះអាទិត្យត្រង់តែបញ្ចេញរស្មីគឺព្រះធម៌រស្មីរបស់ព្រះធម៌នេះ សត្វលោកអាចមើលឃើញនៅសភាវៈធัวទាំងឡាយទៅបានវាទល់តែបើកភ្នែកបញ្ញាបញ្ញាបើមិនបើកភ្នែកទេបើមិនបើកភ្នែកបញ្ញាទេវានៅតែអត់ឃើញហើយត្រង់នេះកាន់តែនៃល្អត្រង់ថាព្រះអាទិត្យដែលបញ្ចាំងរស្មីលើទ្វីបលោកនេះគឺអត់មានរើសទេអត់មានរើសទីកន្លែងណាទេប៉ុន្តែសត្វលោកដែលអាចមើលឃើញទីមួយគឺភ្នែកនឹងនៅល្អមានភ្នែកណា បើមនុស្សនឹងខ្វាក់ពីកំណើតអូព្រះអាទិត្យ2ក៏មើលមិនឃើញដែរមិនបាច់តែមួយទេព្រះអាទិត្យ2ក៏មើលមិនឃើញដែរមែនទេហ្នឹងហើយម្យ៉ាងទៀតមានភ្នែកដែរប៉ុន្តែមិនខ្ចីបើកក៏មិនអាចមើលឃើញរសពន្លឺព្រះអាទិត្យទេនឹងមានអីប៉ុណ្្នឹងឯងហើយមាន ការប្រៀបធៀបច្រើនទៀតជួនកាលព្រះអង្គដូចជាព្រះច័ន្ទ ព្រះធម៌ដូចជាពន្លឺប្រច័នហើយប្រសង់ដូចជាអ្នកបានទទួលពន្លឺប្រច័ននឹងនឹងហើយម្យ៉ាងទៀតព្រះពុទ្ធនឹងដូចជាភ្នំហេមពៀនព្រះធម៌ដូចជាឱសថដ៏ស័ក្តិសិទ្ធិដែលដោះនៅព្រៃភ្នំនឹងហើយព្រះសង្ឃឬក៏សាវកនេះពុទ្ធបរិស័ទនេះប្រៀបដូចជាអ្នកបានទទួលផឹកថ្នាំដ៏ស័ក្តិសិទ្ធិនឹងឯងមានឧបមាច្រើន ម្យ៉ាងទៀតព្រះពុទ្ធប្រៀបដូចជានាយសារថីព្រះធម៌ដូចជាវិធីសាស្ត្រក្នុងការបង្វឹកសេះអាជានីហើយព្រះសង្ឃសាវកនេះដែលបានវឹកហាត់ដោយល្អនឹងដូចជាសេះអាចិនីដែលបានវឹកហាត់ល្អហើយម្យ៉ាងទៀតពពុទ្ធនឹងប្រៀបដូចជាបៃតាប្រគល់ឲ្យនៅទឹកអមរិតដល់កូន ព្រះធម៌ដូចជាទឹកអមរិតដ៏ត្រជាក់រីឯសង្សាវៈអ្នកទទួលនឹងដូចជាបុត្រនោះបុត្រដែលបានទទួលនៅអមរិតអមរិតក្នុងទីនេះគឺអមតៈនិព្វានអមតៈធម៌អមរិតនឹងអមតៈនឹងឯងអឺម្យ៉ាងទៀតព្រះពុទ្ធដូចជានាយចម្លងទូកព្រះធម៌ដូចជាទូកសង្សាវៈទាំងអស់នឹងប្រៀបដូចជាអ្នកដំណើរ ណាម្យ៉ាងទៀតពពុទ្ធប្រៀបដូចជាវីរៈបរោះអ្នកបង្ហាញផ្លូវទៅរកទីផុតភ័យព្រះធម៌ដូចជាផ្លូវព្រះសង្ឃសាវកពុទ្ធបរិស័ទនេះដូចជាអ្នកបានដើរតាមផ្លូវនឹងហើយក៏ទៅដល់ទីផុតភ័យទៅម្យ៉ាងទៀតព្រះធម៌អស់ព្រះសម្មាសម្ពុទ្ធដូចជាបរោះចិត្តល្អអ្នកចង្អុលបង្ហាញប្រាប់កំណត់ទ្រប ព្រះធម៌ដូចកំណត់ទ្របយើងទាំងឡាយដែលបដិបត្តិតាមសិក្សាយល់ដឹងនេះដូចជាអ្នកបាននៅកំណត់ទ្របនឹងនឹងអញ្ចឹងមានន័យច្រើនអញ្ចឹងណាណាហើយម្យ៉ាងទៀតព្រះពុទ្ធនឹងដូចជាបទុមផ្ការីឯព្រះធម៌ដូចជាលំអងផ្កា រីឯសង្សាវៈដែលបានក្រេបបានផឹកបានរៀនបានបដិបត្តិនេះដូចជាភូមិរាទាំងឡាយអញ្ចឹងណាមិនដូចកង្កែបទាំងឡាយទេនឹងមានតែភូមិរាមានតែខ្មុំអានឹងទៅដឹងថាលំអងផ្កានឹងមានរសយ៉ាងណាតែបើដូចជាកង្កែបយំអែបអែបក្បែរតាពាំងអត់ដឹងកែបនឹងអត់ដឹងទេកែបនឹងមានរឿងច្រើនណាស់ កែបនឹងពេលគ្រោះថ្នាក់ហ្នឹងគ្រោះថ្នាក់ហ្នឹងសបាយទឹកភ្លៀងភ្លៀងយូរយូរម្ដងអញ្ចឹងស្រែកណាបើភ្លៀងខ្លាំងមកយប់ហ្នឹងចាំមើលស្នូបើមិនកង្កែបក៏ហ៊ីងដែរអូយប់នេះញោមស្ដាប់ហ៊ីងទៀតហើយបត់ងឿងងងហ៊ីងអងថាម៉េចមីងអញចាញ់អស់លីងហើយហងហើយកង្កែប នឹងជាតួអង្គសត្វដែលគេពពៈបរោះយើង លើកមកមិនមែនជាតួអង្គល្អទេច្រើនតែជាមនុស្សរំខានគេ ប្រៀបធៀបមនុស្សរំខានគេដូចថា ទៅនៅអាស្រ័យនឹងគេ មិនចេះកសាងផ្ទះខ្លួនឯងទេ ទៅនៅអាស្រ័យនឹងក្តាម ទៅដំបងឲ្យសុភាពសុភាពណាទៅដល់សុំគេនៅឲ្យដុលទៅនៅក្រោមពោះក្តាម មិននៅពីលើទេណាផ្ដុលទៅនៅពីក្រោមដោយមនុស្សខ្លះចឹងជាពិសេសរឿងហ្នឹងដូចជាបបជិតយើងចឹងទៅសុំវត្តគេនៅដំបងភាកច្រើនឲ្យតបាននៅសង្តនាក៏បានឆាន់បណ្ណាក៏បានឲ្យបានរៀនដំបងណាភាកច្រើននៅយូរបន្តិចចេះទេសចេះអីមានយាទញោមបរិស័ទរាប់អានចឹងទៅក្អេងក្អាងម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិច យូរយូរទៅគេថាបាននិយាយនិយាយសរសើរទៀតគុណទេឥឡូវក៏រស់ជាងចោតិកាទៀតណាអូបានគេថាអញ្ចឹងមកកាន់តែគេងក្អាងតិចគេងក្អាងតិចលោតែគេចុចថាចោតិកាមិនសូវមាត់សោះបានជាវត្តមិនសូវរីចម្រើនបើបានមាត់ប្រហែលដោយគុណអូអស់តោះហ្មងជើងកែលោកតោះគ្នាដោយសារតែយាយយាយហ្នឹងឯងអត់សរសើរចុះលើកជើងចុះលើកជើងឡើងរឿងព្រាតមែនទេ ហ្នឹងអាចឹងទៅទៅក្អេងក្អាងនៅកន្លែងគេនោះវាភ្លេចអារឿងដើមទៅណាហ្នឹងហៅថាមនុស្សកង្កែបដោយកង្កែបហ្នឹងចឹងការទៅសុំក្តាមនៅសភាពណាព្រោះការសុំនៅនៅខែប្រាំងវាមិនតាន់សុបាយវាមិនតាន់ដល់ពេលសុបាយហ្នឹងហើយដល់ត្រូវទឹកភ្លៀងមកមានអីរុញក្តាមចេញអញឡើងទៅមើលមាត់បន្តិចអោកអោកអោកអោកអោកអោក អកអកអកអកអកអកអកអកមែនទេនឹងដល់អុកអុកវាលឺដល់អ្នកណាវាលឺដល់មនុស្សនឹងមនុស្សកាន់ពិលមួយពេលយប់ទៅមិនដើរតម្រង់កន្លែងអង្កែបយំហ្នឹងដំបងក្លាហានដល់ឃើញមនុស្សមកចិត្តលោតចូលរុនវិញផ្លុកដល់ចូលរុនវិញផ្លុកទៅទៅដល់ក្រោមកណ្ដាមទៀត ដល់គេខ្វាមកដឹងបានពីណាមុនទេបានក្តារមុនវាគ្រោះថ្នាក់ម្ចាស់កន្លែងដូចអ្នកខ្លះទៅនៅកន្លែងគេរឿងរ៉ាវរឿងរ៉ាវដល់ដល់រឿងមុនគេចាតិការនឹងត្មងមិនចឹងមានបញ្ហាអីគេមកស្ដីឲ្យចាតិការមិនចេះមើលកូនចៅខូចចឹងឯងមនុស្សយើងភ័យច្រើនអញ្ចឹងបានអាត្មាដាក់វិន័យខ្លួនឯងពាក្យហ្នឹង ចេះគិតខ្លួនឯងតាំងពីថ្មចេញមករៀនថាបើមិនបានធ្វើជាប្រយោជន៍ដល់កន្លែងគេគ្រាន់តែធ្វើយ៉ាងណាកុំនំសេចក្តីលំបាកឲ្យគេតែប៉ុណ្្នឹងមែនទេមិនបានជួយគេប៉ុន្តែធ្វើយ៉ាងណាកុំឲ្យគេពិបាកកុំបន្ថែមការលំបាកឲ្យគេបើច្បាប់គាត់វត្តគេឲ្យធ្វើមិនធ្វើអញ្ចឹងណាវ័យអកៀងធ្វើការធ្វើការវ័យសម្រាប់សម្រាប់វ័យរៀនរៀនគឺធ្វើបានប៉ុណ្្នឹងគឺថាអស្ចារ្យ ហ្នឹងចឹងណាអញ្ចឹងមិនថាក្រោយមកក៏ឃើញគេសរសេរដែរពាក្យហ្នឹងប៉ុន្តែគិតខ្លួនឯងឃើញខ្លួនឯងដោយខ្លួនឯងតាំងពីនៅសាមណេរគិតអញ្ចឹងថាបើមិនបានតន់ជួយគេកើតគឺមិនធ្វើឲ្យគេលំលំបាកហ្នឹងហើយមិនទៅចំទាស់មិនទៅអីទេគោរពកតិកាតាមកលែងមួយមួយកុំជាមនុស្សកង់កែបហ្នឹងហើយនឹងកែបមួយទៀតស្អីមនុស្សកង់កែប មួយទៀតនឹងក្អេងក្អាងម្យ៉ាងទៀតនោះគឺក្អេងក្អាងព្រោះមិនសូវបានរៀនសូត្រច្រើនហើយមិនសូវបានដើរច្រើនលើករឿងនេះទៀតមានសត្វទៅដេកនឹងសមុទ្រអាកពឹសវាមិនជាប់តាមរោមសត្វនឹងមកនៅមកដេកធ្លុកនឹងទៅវាលបោតនឹងធ្លុកនឹងទៅអង្កែបគេឃើញយ៉ាឯងមកពីណាខ្ញុំមកពីសមុទ្រអីសមុទ្រនឹងប៉ុណ្ណា អូសមុទ្រនឹងកោះត្រើមឃើញធំមកអាបើសមុទ្រឯងធំមិនក៏ឯងទូចម៉េះឃើញទេវាអត់ជឿថាខាងក្រៅនឹងវាមិនម៉េចមនុស្សយើងភាកច្រើនគឺក្អេងក្អាងអញ្ចឹងនឹងគេហៅថាកង្កែបធំក្នុងផ្លុកតូចណាអត់ដឹងថាខាងក្រៅនឹងវាប៉ុណ្ណាទេយល់ទេនឹងនៃម្យ៉ាងទៅមនុស្សយើងក្អេងក្អាងឃើញតែខ្លួនឯងនិយាយអីនឹងឃើញតែខ្លួនឯងអ្នកដតីអត់កើតហ្មង មនុស្សដែលឃើញតែខ្លួនឯងដឹងតែខ្លួនឯងត្រូវពីណាមិនយល់ដូចអញខកហ្នឹងឯងហៅថាមនុស្សកង្កែបយល់ទេមនុស្សកង្កែបកង្កែបនៃមួយទៀតនៃមួយទៀតគឺរមែងគ្រោះថ្នាក់ពេលសបាយសបាយភ្លើតភ្លើនគ្រោះថ្នាក់បំផុតដល់ភ្លៀងខ្លាំងហើយនៅយំលឺមិនតាន់គ្រោះថ្នាក់ហ្មងទេ ដល់យំលឺអេអេអេអេហ្នឹងនៅហ្នឹងគេស្នេហាណោះហ្នឹងអូទៅដល់ពេលស្នេហាដើរចាប់ស្រួលហ្មងមិនសូវរត់ទេពេលហ្នឹងឬអឹកអឹកអឹកអឹកហ្នឹងនៅហ្នឹងហើយដូចមនុស្សយើងអញ្ចឹងច្រើនតែគ្រោះថ្នាក់ពេលដែលសបាយភ្លើតភ្លើនខ្លាំងមែនទេសបាយភ្លើតភ្លើនខ្លាំងឥឡូវយើងមើលដូចតាមភ្លើងពណ៌ភ្លើងអីអញ្ចឹងកាលពី សម័យខ្មែរក្រហមទៅទៅចូលមកដឹងមិនទេមេតបខ្មែរក្រហមនិយាយថាគិតទៅនៅក្នុងព្រៃ4 10 20ឆ្នាំងប់នឹងលបួសលមមទេគ្រាន់តែរំសាយចូលមកក្នុងស្រុកងប់សឹងពាក់កដាលងប់ដោយសារអេអេនេះសាហាវជាងកាលជន់មីនទៀតជន់មីនដាច់ត្រឹមជើងហ្នឹងជាងកាលហើយកាលហ្នឹងមានតន់មានឆ្នាំពជាណា នឹងអាត្មាឮមេតាហ៊ានមកគាត់និយាយចឹងមកគាត់ថាកាលនៅក្នុងព្រៃច្បាំងគ្នារាល់តែថ្ងៃបរិមាណនៃការស្លាប់ល្មមទេគាត់ថាចូលមកក្នុងស្រុក មានសេរីភាពស្លាប់ប្រមាណប្រហែលពាក់កណ្ដាលទៅហ៊ានពលពតដោយសារអេតហើយមែនកាលឆ្នាំ1000ឆ្នាំ2000អាត្មាទៅពោធិ៍សាត់ដំបងណាស្លាប់ 10នាក់ប្រហែលជា8ឯដោយសារអេតតែអាត្មាទៅប៉ុនណាគ្រួសារខ្លះស្លាប់ទាំងគ្រួសារទាំងគ្រួសារមកស្ងាត់ផ្ទះខ្លះអស់មនុស្សរលីងដោយសារអេតហ្នឹងមកអាហ្នឹងដោយសារកើតទុកឬក៏ដោយសារសបាយដោយសារទុកឬក៏ដោយសារសបាយហ្នឹងហើយអូស្លាប់ច្រើនដោយការនៅកោះពេជ្រចឹងអាហ្នឹងស្លាប់ដោយសារកើតទុកឬក៏ស្លាប់ដោយសារសបាយហ្នឹងហើយ ជាធម្មជាតិថាសប្បាយคลายជាទុក្ខមិនខុសទេមើលតកូនក្មេងធម្មជាតិកូនក្មេងណាតែពីក្បាលប្រលុកសោយខ្លាំងយប់នឹងយំហ่ะពីណាមើលមើលអាត្មាមិនធ្លាប់ចិញ្ចឹមកូនបើនៅធ្លាប់មើលប្អូនកូនអាត្មាក៏មិនខុសនឹងដែរតាមមើលអាត្មាពូប្អូនពីរលឹងផ្លែចកេះអស់រឿងអីមិនចេះមើលកូនងាប់ហើយមែនទេនឹងអាចជំនួសញោមបានតើកាលនោះ នឹងពេលសប្បាយយើងមើលតែជិះឡានជិះម៉ូតូក្មេងៗរំកាប់គ្នាគឺដល់ពេលសប្បាយហ្នឹងអត្រាគ្រោះថ្នាក់ពេលសប្បាយហ្នឹងអត់គិតអត់ខ្វល់លែងខ្លាចងាប់ឯពេលហ្នឹងណាពេលសប្បាយខ្លាំងហ្នឹងគឺងាប់ខ្លាំងណាស់ដូចកែបចឹងពេលសប្បាយខ្លាំងមានស្នេហាហ្នឹងងាប់ហើយសនុកចាប់ហ่ะបានជាអាត្មាដឹងព្រោះអាត្មានៅស្រុកចាប់កែបទេតាដឹងមិនជំនាញក៏ដើរតាមគេដែរ មិនបានប្រកែចាប់ក៏កាន់ធុងដើរតាមដែរដឹងអស់ហើយកង្កែបនៃម្យ៉ាងទៀតបើបានចំណៃទោះបីពោះអាសេរពើបើកវែកកលែងរត់ដែរពោះខំកង្កែបបានច្រើនតែពេលកង្កែបបានចំណៃបានចលែនបានអីចឹងទៅ គិតតែប្រឹងលេបអង្កែបអត់ពោះមកពីក្រោយក៏អត់ខ្វល់ដែរដោយមនុស្សយើងកំពុងតែប្រឹងចង់មាន ចង់បាននេះគ្មានខ្វល់ខ្វាយរឿងធัวអាប្រចាំជីវិតអីទេអត់ទេ ឃើញទេអឺសេងគឹមសៀងករណីមានទុកប្តីករណីស្លាប់រយៈពេល7ឆ្នាំ ក្រោយមក កូនខ្ញុំករណីបានស្លាប់អាយុ17ឆ្នាំក្រោយមកមីងករណី អឺរកគេមើលថាមានគេធ្វើអំពើកប់រូបហើយត្រូវឲ្យគ្រូកោះចេញ បើបាន ករណីមិនដែលគិតរឿងនេះពីមុនមកទេព្រោះមិនដែលជឿរឿងទាំងអស់នេះទេអឺបើមិនហើយសូមឲ្យអាត្មាបកស្រាយបកស្រាយអីទៀតតែមិនជឿវាចប់ហើយរឿងស្លាប់នឹងមិនបាច់ពីណាធ្វើទេពូជកើតមកសម្រាប់ស្លាប់តា យើងរាល់ថ្ងៃព្រួយតែពីរឿងកូវីដព្រួយតែពីរឿងកូវីដ virus ហ្នឹងប៉ិនសួរថាអឺអត់កូវីដមិនស្លាប់អ្ហ៎ស្លាប់អស់ហ្នឹងឃើញទេឹងបានថាឲ្យតែមានគ្រោះមានអីអីយើងចេះតែនឹកឃើញទៅអារឿងផ្លូវល្ងិតផ្លូវអីចឹងច្រើនណាហ្នឹងដោយកាលញោមប្រុសថ្មឈើខ្វះអីគេថាអញ្ចេះថាអញ្ចោះ ថាអីថាទៅបើវា cancer មហារាជនឹងវាពេញខ្លួនហើយទៅធ្វើអីក៏វាមិនជានឹងអាដូច្នេះរឿងស្លាប់ហើយស្លាប់ទៀតស្លាប់ហើយស្លាប់ទៀតមានចាំបាច់អំពើអីមើលអ្នកខ្លះក្លាប់ឡានស្លាប់ទាំងអស់គ្នាមកគ្រួសារ7 8អ្នកទៅទាំងអស់ដូចថ្ងៃមុនណ៎បំផ្ទុះក្របបែក នៅ អាហ្គានីស្ថាន ក្នុងយន្តហោះស្លាប់អស់ប្រមាណណា មានចាំបាច់អំពើអីអាហ្នឹងអានឹងអំពើពុតមកអំពើទុច្ចរិតរបស់មនុស្សអ្នកធ្វើខ្ញុំផ្ទុះក្របបែកចេញពីចិត្តទុច្ចរិតធ្វើមកហ្មងនឹងហោះហោះទៅយន្តហោះក៏ធ្លាក់ ទៅស៊ូណាមីស្លាប់ម្ដងរាប់ម៉ឺនរាប់សែនអ្នកទៅអកូវីដនេះនៅឥណ្ឌូនេស៊ីនៅឥណ្ឌាស្លាប់មួយថ្ងៃរាប់ពាន់ អ្នកនឹងចាំបាច់អំពើស្អីថាពូជស្លាប់ វាមិនចាប់គិតទេ ដល់ពេលវេលាវាស្លាប់ហើយអញ្ចឹងណាងាយគិតតើហើយអ្នកសួរហ្នឹងថាមិនដែរជឿរឿងអស់ហ្នឹងទេតែមិនជឿគឺចប់ហើយតែជឿអត់ចប់ទេរឿងហ្នឹងតែជឿគឺចប់ហើយណានិយាយនិយាយទៅចប់ហ្មងឈ្មោះ account ឈ្មោះ ទស្សនៈផ្លូវចិត្ត នេះគេឈ្មោះ Facebook លើកឡើងបន្ទាប់ពីធ្វើកិច្ចគោរពហើយ លើកឡើងថាសូមឲ្យអាត្មានឹងបកស្រាយដោយម្ដេចដែលហៅថាព្រះរាជាធំព្រោះរឿងនេះខ្ញុំប្រកាសណាបានស្ដាប់ម្ដងហើយប៉ុន្តែរកវីដេអូនោះមួយពុំឃើញសោះ អឺរឿងនោះគឺព្រះអង្គទ្រង់ប្រົບចំពោះអេរកបតនិករាជនិករាជនឹងកាលពីសម័យព្រះសម្មាសម្ពុទ្ធកសបៈពពុទ្ធមុនណាពពុទ្ធមុនអង្គព្រះសមណគោដមយើងទៀតរាប់អសង្ខ័យឆ្នាំមុនណា នៅក្នុងសម័យពពុទ្ធកសបៈហ្នឹងលោកបួសប្រព្រឹត្តបៈធរអស់រាប់ម៉ឺនឆ្នាំកាលនោះមនុស្សអាយុ20000ឆ្នាំប៉ុន្តែដោយសារលោកត្រូវអាបត្តិមុននឹងស្លាប់ទៅមិនបានសម្ដែងចេញណាកុសលកម្មនឹងមានក៏ធ្វើឲ្យលោកបដិសន្ធិជា ស្ដេចនាគរាជ ដេចនាគរាជហ្នឹងគឺមានសម្បត្តិមានអីសម្បើមប៉ុន្តែដោយសារមានអកុសលវិបាកព្រោះត្រូវអាបត្តិការនៅលោកនឹងមិនបានសម្ដែងចេញ ធ្វើឲ្យមិនសុខសบายក្នុងការរស់នៅ ក្នុងនាមជាស្ដេចនាគរាជនឹងទេ ដូចជា នៅក្នុងកាមគុណក៏មិនមិនធ្វើឲ្យគាត់បានសុខសบายដែរវាក្តៅកាហាយ ហើយមែនតែនទៅចង់ងាប់ក៏ងាប់មិនកើតទៀតវាវាឲ្យមានអាយុវែងអញ្ចឹងទៅហៅថាកាលនិករាជណាចង់ងាប់ក៏មិនកើតអីក៏មិនកើតគេថារស់មិនគប់ងាប់មិនគួរដោយសារវិបាកកម្មអញ្ចឹងដោយសារដឹងជាតិនៅចាំហើយក៏ដឹងដែរថា វិបាកកម្មរបស់ខ្លួននេះមានតែជួបព្រះសម្មាសម្ពុទ្ធអង្គថ្មីទេ ដែលអាចជួយបំភ្លឺផ្លូវដើម្បីរកវិធីណាឲ្យចេញចាកពីទុកលំបាកនឹងបានហើយស្ដេចនេះនឹងមានកូនកំមុំកូនកំមុំស្អាត អានឹងមកដល់សម័យ អឺពុទ្ធយើងណានាគហ្នឹងគឺមានអាយុវែងចឹងតាំងពីនងមករហូតរាប់រាប់អសង្ខ័យឆ្នាំងាប់ងាប់កើតជាទុកលំបាកអាយុវែងនឹងងាប់កើតនឹងតាមប្រវត្តិពាក់ព័ន្ធនឹងសំណួរនេះហើយបុត្រីនេះនឹងស្អាតរូបស្រស់ស្អាតណាស់អឺរាល់កន្លះខែម្ដងនឹងធ្វើពិធីច្រៀង ដើម្បីរកប្តីច្រៀងដូចច្រៀងអាយ៉ៃអញ្ចឹងហើយនេករាជហ្នឹងចេះគាថាហ្នឹងតាំងពីសម័យពុទ្ធកាលមុនមកហើយគាថាហ្នឹងក៏ដឹងដែរថាក្រៅពីអ្នកត្រាស់ដឹងមិនដឹងចម្លើយទេ មនុស្សមានកិលេសទោះបីរៀនចប់ថ្នាក់យ៉ាងណាក៏ឆ្លើយមិនរួចដែរដូច្នេះ ដែលឲ្យកូនច្រៀងមែនតែនទៅគឺច្រៀងចង់រោប្រពុតទេ ចង់ចង់រោអ្នក ត្រាស់ដឹងបើមានអ្នកណាឆ្លើយរួចគឺប្រកាសជាចេញមកពីអ្នកត្រាស់ដឹងហើយបានឆ្លើយអានឹងរួចចឹងមានគេថាជាដើមថាកឹងសុអធិបតីរាជាកឹងសុរាជារាជសេរោអីជាដើមគេថានឹងវែងសំណួរក៏ច្រើន ប៉ុន្តែសំណួរសួរពាក់ព័ន្ធនឹងព្រះរាជាធំនឹងកន្លែងកឹងសុអធិបតីរាជា រាជានឹងព្រះរាជាដល់អធិបតីនឹងធំមានន័យថាព្រះរាជានឹងធំមិនព្រះរាជាតូចទេតែសួរថាតើដូចមួយដេចដែលហៅថាព្រះរាជាធំព្រះរាជាដែលធំស្ដេចធំហ្មងហ្នឹងគឺព្រះរាជាដូចមួយដេច កាលនោះមានបរោះបរោះហ្នឹងចេះតែទៅលបងបញ្ញា ឆ្លើយឆ្លើយវាមិនចេះត្រូវសោះគាត់ជួនពេលព្រះបរមគ្រូនៃយើងព្រះអង្គទៅតែបានត្រាស់ហ្នឹងមាននុកម្នាក់កំពុងតែដើរទៅប្រឡងចម្រៀងហ្នឹងជួបព្រះអង្គព្រះអង្គសាកសួរទៅណាមកណា អីធម្មតាអញ្ចឹងប្រាប់ថាទៅច្រៀងកៃលោជាប់ បានកូនកំមុំនេះ បងថាអូអ្នកឯងទៅច្រៀងហ្នឹងមិនជាប់ទេចំណេះរបស់អ្នកឯងហ្នឹងមកមកនេះមកតថាគតបង្រៀនព្រះអង្គបង្រៀនទាំងសំណួរបង្រៀនទាំងចម្លើយព្រះអង្គថាណែបើកូនស្រីអ្នកហ្នឹងសួរថាកឹងសុអធិបតីរាជាណាតើព្រះរាជាដូចម្ដេចដែលហៅថាព្រះរាជាធំនោះណាជាអិសរៈជាធំមែនទែន មិនមានអីធំលើសតទៀតនោះពួកអ្នកផងទាំងពួង គេនឹងឆ្លើយថាមានអំណាចមានលុយមានកាក់មានបរិវារហើយប៉ិនព្រះអង្គឆ្លើយចេះបើបុត្រីអ្នកនឹងសួរអញ្ចឹង អ្នកត្រូវឆ្លើយថាឆាត់ទ្វារាធិបតីរាជាអញ្ចឹងណាបុគ្គលណា ជាអធិបតីលើទ្វា ទាំង6បានបុគ្គលនោះទៅឈ្មោះថាជាព្រះរាជាធំមែន តែនអត់មានន័យធំជាងនឹងទៀតទេ ធំក្នុងទីនេះគឺធំនៅក្នុងទ្វារភ្នែកទ្វារត្រចៀកទ្វារច្រមុះទ្វារអណ្ដាតទ្វារកាយទ្វារចិត្តមានន័យថាគ្មានអ្នកណាអាច ធ្វើឲ្យបុគ្គលនឹងញាប់ញ័របានទេ តាមរយៈទ្វារទាំង6ទ្វារណាមួយអត់មាននរណារំខានបាន តាមភ្នែកឯងឯងចង់ធ្វើរូបនិមិត្តយ៉ាងម៉េចក៏មិនបំផន់លោកបាន តាមតិចណែឯងចង់សរសើរណែឯងចង់បញ្ជោណែឯងចង់ជេរណែឯងចង់អីក៏មិនអាចធ្វើឲ្យលោកញាប់ញ័របាន តាមច្រមុះក៏ដូចគ្នា តាមដាតក៏ដូចគ្នាតាមកាយក៏ដូចគ្នាតាមចិត្តក៏ដូចគ្នា ធំក្នុងទីនេះធំដោយមានសតិនិងសម្បជញ្ញៈក្នុងការគ្រប់គ្រងអញ្ចឹងបើបុគ្គលណា មានការគ្រប់គ្រង នៅទ្វាទាំង6ដោយសតិសម្បជញ្ញៈបានល្អហើយ បុគ្គលនោះឯងឈ្មោះថាជាព្រះរាជាធំមែនទែនជាជាបុគ្គលជាអ្នកធំពិតប្រាកដគឺធំក្នុងការគ្រប់គ្រងទ្វាហ្នឹងហ្នឹងហើយនឹងសំណួរហ្នឹងសួរឆ្លើយមានតែប៉ុណ្ណឹងបន្តទៅទៀតដូចថាកឹងសុរាជារាជសិរោចុះបរិជាដូចម្ដេចដែលឈ្មោះថាមានទូលីទៅប្រះហើយ មានន័យថាសិរោនឹងក្បាលក្បាលមិនប្រឡាក់ទូលី កឹងសុរាជារាជះសេរោសរៈនឹងប្រក្បាលរាជះរិចអឺទូលីនឹងព្រះរាជាដូចម្ដេចដែលឈ្មោះថាមានក្បាលស្អាត ក្បាលមិនប្រឡាក់ទូលីឬថាមានទូលីទៅប្រះហើយចាក់ព្រះសិរសារបស់លោកនិយាយឲ្យងាយមកថាព្រះរាជាដូចម្ដេចដែលឈ្មោះ ថាមិនមានក្បាលប្រឡាក់ដោយទូលីក្បាលស្អាត អញ្ចឹងចម្លើយធម្មតាប្រកាសជាឆ្លើយថាកក់សាប៊ូកក់នេះកក់នោះលាងជំរះអីចឹងចុះហ่ะចម្លើយត្រូវអឺឆ្លើយថាព្រះរាជា ដែល មានឈ្មោះថាក្បាលស្អាតដែលមានឈ្មោះថាក្បាលមិនប្រឡាក់ដោយធូលីធូលីក្នុងទីនេះ គឺជាឈ្មោះនៃកិលេសជាឈ្មោះនៃរាគៈជាដើមអឺ បុគ្គលណាមួយលៀងជំរះ នៅរាគៈពីសណ្ដានចិត្តបាន បុគ្គលនោះឈ្មោះថា ជាព្រះរាជាដែល មិនមានធូលីប្រឡាក់ក្បាលស្អាតចង់និយាយថាមនុស្សអស់កិលេសហ្នឹងដែលវាស្អាតហៅថាស្អាតអញ្ចឹងសេរៈក្នុងទីហ្នឹងគឺសណ្ដានចិត្តវាមានន័យបង្កប់អញ្ចឹងបើធុជនណា ទៅឆ្លើយរួចឆ្លើយវាមិនរួចទេហ្នឹងហើយមានច្រើនតទៀតប៉ុន្តែប៉ុណ្្នឹងចោះ អាត្មាក៏វាភ្លេចខ្លះដែរតតទៀតហ្នឹងហើយអឺបរោះហ្នឹងរៀនចប់តាសំណួរចម្លើយប្រមាណតទៅទៀតពីនឹងដើមទៅរហូតចប់ហ្នឹងបរោះហ្នឹងក៏បានសម្រេចសោតាដែរនិយាយសិតទៅអភិធម្មក្នុងហ្នឹងក៏ទៅច្រៀងគ្រៀងខណៈច្រៀងចប់ស្ដេចនាគនឹងវាយកផ្ទុយផាំងមកងើបពីទឹកមកមកថ្វាយអង្គម អូពពុតកើតឡើងក្នុងលោកហើយឃើញ បរោះហ្នឹងសួររពពុតទៅនៅទីណានឹងបរោះហ្នឹងប្រាប់ទៅក៏ទៅរព្រះសម្មាសម្ពុទ្ធសាក់សួរបញ្ហាផ្សេងផ្សេងទៅដោយសារជាសត្វដេរិឆានมันអាចសម្រេចគុណធម៌ឲ្យបានប៉ុន្តែបានរំដោះអាទុកលំបាកដេកមិនស្រួលសែបកាមមិនស្រួល ចង់ងាប់ក៏មិនកើតហ្នឹងអាទុកលំបាកប្រមាណហ្នឹងត្រូវបានសាបរលាបនៅពេលដែលជួបព្រះសម្មាសម្ពុទ្ធហ្នឹងហើយចង់នៅជីវិតចឹងទៀតក៏បានចង់ចុតិក៏បានវាអត់អត់ពិបាកទីទេសបាយនឹងកាមគុណនេះបានដូចគេដូចឯងវិញប៉ុណ្ណឹងបើសំណួរហ្នឹងណាអឺរឿងហ្នឹងមាន សំដែងហូហែដែរនៅ ក្នុងមង្គលិតទីបនីកន្លែងវិនិយោចៈសសិកតោហ្នឹងមានសំដែងអឺប៊ុនស៊ឹមថ្វាយគុំគ្រូជាទីគោរពខ្ញុំណាមានសំណួរ5អូមាន5ហ្មងណា សំណួរទី1តើបាតុភូតចិត្តជាអ្វីហ្នឹងចិត្តជាធម្មជាតិដឹងដឹងអារម្មណ៍ផ្សេងផ្សេងអញ្ចឹងដោយម្ដេចដែលហៅថាភាពបរមានុមត្តបរមានុមត្តសង្ស័យបរមត្តទេមកមិនចេះទេពាក្យនេះបរមានុមត្តនេះអត់ចេះ នៅក្នុងចិត្តវិទ្យាគេហៅថាជាអវ័យអវ័យដែលមានពិត នៅក្នុងលោកនេះបរមានុមត្តបរមានុមត្តអនុមត្តបើ អនុមត្តក៏មិនសេចឹងដែរការកំណត់អត់ចេះពាក្យនេះស្មានមិនដែរប្រើតើពាក្យនេះត្រឹមត្រូវដែរឬទេ មិនដឹងត្រូវអាត្មាអត់ចេះណាតើពាក្យថាសត្យានុម័តមានន័យដូចម្ដេចអឺសត្យានុម័តវាមិនដូចជាសត្យាជាភាសាសំស្ក្រឹតហើយគឺបើភាសាបាលីគឺសច្ចៈហ្នឹងឯង ដូចដូចយើងនិយាយតែពាក្យសង្ឃពាក្យសัตว์សัตว์នឹងសត្យៈនឹងសត្យៈប្រែថាពាក្យពិតនឹងឯងវាអាស្រ័យទៅលើ ការបកស្រាយរបស់គេ ព្រោះពាក្យទាំងអស់នឹងឲ្យរអង្គធัวវារួមចេញឯងពីព្រោះវាអាស្រ័យទៅលើ ការបញ្យលរបស់គេណា សំណួរទី2គឺខ្ញុំកណៃឆ្ងល់ថាមនុស្សយើង មាននៅកុសល និងអកុសលចេតសិកហើយតើចិត្តជារបស់ព្រះពុទ្ធអាច ដឹកនាំដោយចេតសិកដែរឬទេ សភាពចិត្តចេតសិករូបមិនខុសគ្នាទេហ្នឹងហើយអត់អត់ខុសគ្នាទេ ចិត្តចេតសិករូបហ្នឹងគឺប្រហាក់ប្រហែលគ្នានឹងមិនដូចមិនខុសគ្នាទេគ្រាន់ថា នៅក្នុងតួពុទ្ធហ្នឹង software មួយគឺតួបញ្ញាហ្នឹងវាខ្លាំងប៉ុន្តែចេតសិកផ្សេងផ្សេងហ្នឹងដូចតែគ្នាបាទសំណួរទី3ដោយម្ដេចដែលហៅថាចរិតតើចរិតមានសម្ព័ន្ធទៅ ក្នុងចិត្តយ៉ាងណាអឺចិត្តគឺជាធម្មជាតិដឹងរឿងរឿយរឿយ ដឹងអារម្មណ៍រឿយរឿយប៉ុន្តែវាคล้ายទៅជាចរិត គឺចិត្តនោះសន្សំអីច្រើនឧទាហរណ៍ថាចិត្តនឹងសន្សំការខឹងច្រើនញឹកញឹកញយញយញឹកញឹកញយញយទៅ មនុស្សនឹងមានអធិស្ស្រ័យខឹងច្រើនអញ្ចឹងដល់មានអធិស្ស្រ័យខឹងច្រើនវាទៅ ជាទម្លាប់ហៅថាទោសចរិតឃើញទេដោយសារតួចិត្តខឹងនឹងវាកើតញឹកញាប់ វាទៅជាទម្លាប់បុគ្គលខ្លះចូលចិត្តជាប់ចម្ពាក់អញ្ចឹងចិត្តលោភៈហ្នឹងកើតច្រើនដង ច្រើនដងញឹកញឹកញយញយញឹកញឹកញយញយវាទៅជាទម្លាប់ចូលចិត្តស្រឡាញ់ខ្លួនចូលចិត្តតែងខ្លួនអីអីចឹងទៅមនុស្សហ្នឹងយើងឲ្យថាមានចរិតមួយយ៉ាងហៅថារាគៈចរិតឃើញទេមនុស្សខ្លះចូលចិត្តសិក្សាហើយតួចិត្ត ដែលវាកើតឡើងញឹកញឹកញយញយហ្នឹងវាកើតជាមួយនឹងពួកមនសិការៈដែលចូលចិត្តស្វែងយល់រឿងអីញឹកញាប់ញឹកញឹកញយញយចិត្តហ្នឹងវាទៅ ជាមានភាពឆ្លាតរហូតមនុស្សហ្នឹងចូលចិត្តពិចារណាច្រើនឲ្យទៅជាទម្លាប់បែបហ្នឹងហៅថាមនុស្សមាន ពុទ្ធិចរិតឬក៏ញាណចរិតអញ្ចឹងកាលណានិយាយពីចរិតគឺ និយាយពីទម្លាប់របស់មនុស្សហ្នឹងជាសន្តានជាអស្ចារ្យខ្លាំងខាងអី គឺថាវាទៅខាងណាខ្លាំងទៅគេឲ្យឈ្មោះចរិតមួយទៅមានសទ្ធាចរិតមានបញ្ញាចរិតទោសៈចរិតមោហៈចរិតវិតកៈចរិតអីចឹងទៅប៉ិនវាពាក់ព័ន្ធនឹងចិត្តដែលសន្សំរឿយរឿយចឹងណាតើរឹកពីជាអ្វីមានន័យយ៉ាងណារឹកពីនឹងពាក្យខ្មែរយើងប៉ុន្តែបើន័យដើមគឺ អាចទៅនៃ2ជួនកាលយើងនិយាយចំពោះចរិតនឹងដែរហើយបើនិយាយពីកាយវិការអីអីវាចូលទៅនឹងមេយាធរអីចឹងទៅធ្វើរឹកពីចេះធ្វើរឹកចេះរឹកចោះអញ្ចឹងណាវាคลายពាកតែคลายពាកពិបាករអង្គធរណាតើអញ្ញៀនតើអញ្ញៀនជាអ្វី អញ្ញៀនប្រែថាអត់ដឹងល្ងងតួល្ងងជាតួអញ្ញៀនអញ្ញៀនៈតួអត់ដឹងពូញៀនញៀនហ្នឹងប្រែថាដឹងឬជាឈ្មោះរបស់បញ្ញា ដល់ទៅអញ្ញៀនប្រែថាអត់ដឹងមកបើតាមនិយមន័យរបស់ ចិត្តវិទ្យាគេថា គឺជាការសន្សំ នៅព្រឹត្តិការណ៍ឈឺចាប់ជាច្រើននៅ ក្នុងចិត្តដែលពិបាកនឹងនិយាយចេញមកក្រៅនិយមន័យមួយទៀតគឺថា ជាការស្អប់ចំណែន ការឈឺចាប់ផ្សេងៗដែលកប់ ជ្រៅទៅ ក្នុងចិត្តតើត្រឹមត្រូវទេអឺខាងចិត្តវិទ្យាភាគច្រើនច្រើនសរសេរនៅក្នុងសិភើបរទេសបញ្ហាគឺ ត្រង់ដែលយើងបកមកខ្មែរមិនដឹងថាបកត្រូវអត់ ចឹងព្រោះអាត្មាធ្លាប់អានសភៅចិត្តវិទ្យាដែរប៉ុន្តែអាត្មាមកមកបុកមកអានសភៅខ្មែរយើង ប្រែអាត្មាអានអត់យល់វាអត់ដល់វាអត់ដល់អាជំរឿដែលគេសរសេរហ្នឹងហើយអញ្ចឹងអាត្មាសុំមិនថាគេថានឹងត្រូវអត់ទេបើអាត្មាសង្ស័យសង្ស័យថាយើងបក ពីគេអត់ត្រូវ ចឹងបន្តទៅទៀតអឺដូចមកជម្រាបចឹងថាមាន នៅ ក្នុងហ្នឹងហើយសភៅរងពុំចិត្តចេញហើយសភៅមេរៀនពីដបងមកហ្នឹងហើយនឹងមានផ្សាយនៅលើអឺ website របស់អាត្មាចាំឲ្យបងអូនគាត់ដាក់នឹងដាក់ឲ្យនៅទេដូចជា លើថាដាក់ឲ្យសិភៅមេរៀនហ្នឹងហើយមាន អសរប្រាប់ឲ្យទៅមើលលេខវីដេអូហើយនឹងនៅក្នុង ផ្ដើមមេរៀនមាន QR code សម្រាប់ scan ចូលទៅវីដេអូពយលអឺប្រហែលជាគាត់ដាក់ហើយមិនហ្នឹងអាមិនតាន់បានបើកមើល website សានសុជា www.sansuchia.org អឺចឹងប៉ុណ្ណឹងច័ន្ទរស្មីច័ន្ទរស្មីសួរថា ចិត្ត4ដែលមិនអាស្រ័យវត្ថុគឺចិត្តណាទៀនកាលណាមិនដឹងទេចិត្តដែលមិនអាស្រ័យវត្ថុគឺអរូបាវចរៈវិបាកចិត្តចឹងណាមិនអាស្រ័យវត្ថុជាដាច់ខាតពីព្រោះអីពីព្រោះវាធ្វើកិច្ចបដិសន្ធិពវាំងចតិនៅក្នុងអរូបព្រំ ដូច្នេះมันអាស្រ័យវត្ថុទេ បើពួកអរូបាវចរៈកុសលឬក៏អរូបាវចរៈកិរិយានោះវាអាចកើតនៅក្នុងមនុស្សទេវតាអីដែល ដែលចម្រើនឈានបានដល់ទៅដើរតួជាវិបាកវាធ្វើកិច្ចបដិសន្ធិពវាំងចតិអានឹងគឺអេកន្តៈហ្នឹងគឺនៅតែក្នុងព្រំមលោក ជាអរូបព្រំទៅមិនអាស្រ័យវត្ថុ អឹម Ho D TV ណាថ្លែងគុំព្រះអង្គពីចម្ងាយយមណាជ្រះថ្លាណា ដែលបានស្ដាប់អឺព្រះធម៌ព្រះអង្គគ្រូព្រះធម៌ពុទ្ធបណ្ឌអាត្មាអ្នកនាំមកអញ្ចឹងណាធ្វើឲ្យខ្ញុំធ្វើឲ្យខ្ញុំកណាយល់ពីសច្ចធម៌មេរៀនជីវិតខ្ញុំកណាមានសំណួរសួរព្រះអង្គគ្រូមួយសំណួរ ខ្ញុំកណាបាននិយាយថាប៉ុនកម្មវិធីប៉ុនកម្មវិធីស្លាប់ចុំប៉ុនកម្មវិធីស្លាប់មើលនោះមិនដឹងនិយាយថាម៉េចទេគ្មានប្រយោជន៍ទេគ្រាន់តែបង្ហាញញាតញាតស្រុកតើពេលនោះខ្ញុំកណាមានបាបដែលអត់អឺ សូមអរគុណបងគ្រូទុកជាមុនខ្ញុំមិនណានៅ ស្រុកគិរីវងខេត្តតកែវធ្លាប់នៅរៀនធ្លាប់នៅរៀនបារមីនៅលើ ប្រាសាទបយ៉ង់កោអឺប្រហែលជានិយាយថាកម្មវិធីបុណ្យសពពេលស្លាប់ហ្នឹងវាមិនជាមាន ប្រយោជន៍អីទេគ្រាន់តែបង្ហាញអ្នកស្រុកអីប៉ុណ្ណឹង អឺមនិយាយរួមទៅរាល់ពិធីកម្មទាំងឡាយបើយើងចាត់ទុកថាមាន ប្រយោជន៍ក៏វាមានដែរហ្នឹងបើគិតថាมันមាន ប្រយោជន៍បើប្រព្រឹត្តទៅជាមិឆាទិដ្ឋិវាមិនមែនត្រឹមតែมันមានប្រយោជន៍ទេវាខូចប្រយោជន៍ទៅទៀតក៏ប៉ុន្តែបើធ្វើដោយការយល់ដឹងពិធីអីក៏ល្អដែរអញ្ចឹងពិធីអីក៏ល្អដែរ គឺល្អចេញពីការយល់ដឹងសិនហ្នឹងហើយឧទាហរណ៍ថាម្ដាយយើងស្លាប់យើងរៀបចំកម្មវិធីឲ្យសមគួរទៅ ដើម្បីអីដើម្បីបានអឺបងប្អូនមកជួបជុំគ្នាជួនកាលវាកើតទុកណាស់នៅពេលដែលព្រាត់ប្រាសនៅពេលដែលវាបាត់បង់មនុស្សជាទីស្រឡាញ់ចឹងទៅ យើង ធ្វើពិធីជួបជុំទៅ យើងនិមន្តធម្មកថាឬក៏អ្នកណាក៏ដោយ ដែលចេះពន្យល់ហេតុផលនឹងដើម្បីឲ្យបានយល់ដឹងពីជីវិតនឹងណាមួយកាត់បន្ថយសេចក្តីសោកព្រោះការបាត់បង់ណាមួយដើម្បីចម្រើន ការយល់ដឹងពី ជីវិតដែលវាមិនទៀងអញ្ចឹងហ្នឹងថ្ងៃនឹងគាត់ថ្ងៃក្រោយយើងដូច្នេះយើងគួរតែមានស្មារតីច្រើនជាងមុនដូច្នេះបើយើង ប្រព្រឹត្តទៅដើម្បីធ្វើរឿងដែលមានប្រយោជន៍នៅតែមានប្រយោជន៍អញ្ចឹង ប៉ុន្តែដែលអត់ប្រយោជន៍នោះ គឺយើងជឿថាធ្វើអញ្ចេះទៅបានសុខធ្វើអញ្ចេះទៅបានសេរីយកអាចារ្យនេះទៅវារស់ស៊ីមានយកអាចារ្យនោះទៅជូនពលឹងខ្មោចទៅបានអានេះវាមិនមែនត្រឹមតែមិនបានប្រយោជន៍ទេវាខូចប្រយោជន៍វាបាបទៅទៀតព្រោះមិច្ឆាទិដ្ឋិក៏ប៉ុន្តែបើយើងធ្វើដោយការ ដឹងគុណដោយសារការគោរពធ្វើពពុតបរិណពានក៏គេធ្វើដែរហ្នឹងហើយឥឡូវយើងមើលនៅណានិយាយហេតុផលជាងពពុតទៀតហើយអ្នកដែលធ្វើបុណ្យ នៅពេលដែលពពុទ្ធបរិណិព្វានទៅនោះសត្វតែព្រះរហន្តសត្វតែព្រះអនាគាកុហកនឹងសត្វតែអរិយបុគ្គលប៉ុន្តែគេធ្វើប៉ុន្តែតែគេធ្វើនឹងគេធ្វើល្មិចគេធ្វើគោរពគេធ្វើជ្រះថ្លាគេធ្វើគោរពគេធ្វើដឹងគុណគេអត់បានសុំបួងសួងរស់សេចក្តីសុខអីផងនោះគេធ្វើ7ថ្ងៃនោះពេលព្រះអង្គបរិណិព្វានណាហើយហែទៅ កន្លែងបូជា ប្រសពព្រះសរីរៈរបស់ព្រះបរមគ្រូនឹងមនុស្សរាប់ម៉ឺនដែលដែលដង្ហែព្រះអង្គទៅនឹងផ្ការរួយរាយលើផែនដីទាំងអស់សិទ្ធិការបូជាគុណទាំងអស់ប្រព្រឹត្តទៅដោយសេចក្តីជ្រះថ្លាចិត្តជាកុសលអត់មានចង់បានអីទេអត់មានចង់បានអីពីពុទ្ធក្រៅពីបញ្ចេញនៅសេចក្តីជ្រះថ្លាអឡោះអាល័យព្រះអង្គប៉ុណ្ណឹង ដូច្នេះវាអត់អាក្រក់ទេអត់អាក្រក់ទេប៉ុន្តែតម្រង់ការយល់ពីក្នុងមកសិនចេញមករឿងខាងក្រៅអានឹងរឿងខាងក្រៅហ្នឹងហើយប៉ុន្តែបើសិនជាយើងយល់ពិធីទាំងអស់ហ្នឹងដោយយល់ថា ធ្វើអញ្ចឹងទៅយើងបានអីធ្វើអញ្ចឹងយើងបានអីអាហ្នឹងមិនបាច់ទៅធ្វើ ធ្វើដោយអំណាចលោភៈអញ្ចឹងមិនបាច់ធ្វើទេតែបើធ្វើ ដោយកតញ្ញូអានឹងកាន់តែធ្វើ កាន់តែចម្រើនឃើញទេ ដូចជាការ ដឹងគុណធ្លាប់ស្ដាប់ធ្លាប់រៀនហើយនឹកឃើញទៅព្រះអង្គនឹងជាសាស្តាជាគ្រូក៏រៀបចំសរីរៈរបស់ព្រះអង្គនឹង ដោយដោយសេចក្តីគោរពកោតក្រែងឃើញវាចេញសិទ្ធិពីកុសលចេញចេញដោយគារវៈពីខាងក្នុងមកវាអត់ចង់បានអីអាតំណឹងដែលត្រូវហ្នឹងហើយប៉ុន្តែបើសិនតែពុទ្ធចឹងអញទៅធ្វើព្រោះ រាសីវាឡើងមិនបាច់ធ្វើទេដេកផ្ទះស្រួលជាង អានឹងទៅកាន់បាប ទៅអត់យល់ឃើញទេមិនត្រឹមតែអត់ប្រយោជន៍ទេវាខូចប្រយោជន៍ទៀតប៉ុន្តែណាខ្លះដែលអាចទៅធ្វើបុណ្យចំពោះពុទ្ធឲ្យកើតកុសលមិនអ្នកអត់យល់ទេគឺអ្នកយល់បានទៅបំពេញកម្មវិធីបុណ្យនឹងកើតកុសលទៅកើត ពីព្រោះអីមិនមែនសុទ្ធតែអ្នកទៅចង់បានទេគឺអ្នក ទៅឲ្យវិញ ទៅផ្ដល់ឲ្យក្តីស្រឡាញ់ផ្ដល់ឲ្យនៅក្តីគោរពផ្ដល់ឲ្យនៅការដឹងគុណព្រោះរបស់បាន បានរួចហើយ បានពីអង្កលបានការស្ដាប់ព្រះអង្គហ្នឹងស្ដាប់ហើយយកមកអនុវត្តយកមកប្រតិបត្តិនៅក្នុងជីវិតហ្នឹងវាពលត្រូវនៅសេចក្តីសុខក្នុងជីវិតហ្នឹងហ្នឹងបានហើយហើយមាន ខ្វះស្អីទៀតដល់អញ្ចឹងមកធ្វើកម្មវិធីបន់ព្រះអង្គជាកម្មវិធីដែរក៏ប៉ុន្តែគ្រាន់តែបញ្ចេញនៅសេចក្តីជ្រះថ្លា បញ្ចេញនៅការដឹងគុណបញ្ជាក់នៅការដឹងគុណតែប៉ុណ្ណឹងបើនិយាយរួមមិនមែនមកចង់បាន គឺមកផ្ដល់មកផ្ដល់នៅភាពដឹងគុណមកមកបញ្ជាក់នៅសេចក្តីដឹងគុណហើយកាលណាបញ្ចេញនៅភាពដឹងគុណហើយតួដឹងគុណស្អីតួបញ្ញាបញ្ញាកើតនៅណាកើតមួយមហាកុសលចម្រើនចម្រើនចម្រើនកុសលឃើញទេប៉ុន្តែបើមិនធ្លាប់បានស្ដាប់ មិនធ្លាប់បានយល់នៅមាគាដែលប្រពុតបរៀនទេហើយទៅចូលរួមពិធីបុណ្យហ្នឹងណាមិនងាយកើតកុសលទេកើតតែបាបព្រោះដឹងថាប្រពុតនឹងអស់ចាញចេះចេះចេះចេះទៅចង់បានចង់បានសុខចេះចង់បានសេរីចេះគិតតណ្ហាទាំងអស់ឃើញហ្នឹងហើយដូចរឿង